ចឹងបានខ្មែរនិយាយទៅចាស់ក្មេងម្នាក់ដែលអាមកកាលថ្ងៃសុកហ្នឹងក្មេងប្រុសម្នាក់គាត់កំពុងទៅវិលក្នុងភពស្នេហាស្រឡាញ់គ្នាមួយឆ្នាំហើយគាត់មិនលាក់ទេគាត់ចង់ឲ្យអាត្មានិយាយសាធារណៈគាត់កំពុងយំផងគេយំមិនយើងសើចណាព្រោះមនុស្ស ដែលទៅដល់ចំណុចហ្នឹងខ្លួនឯងបានដឹងថាវាឈឺប៉ុនប៉ុន្តែយើងមិនតន់មុតកបិតគាត់ឃើញឈាមគេយើងគាត់រអាទេតែដល់អ្នកមុតបានដឹងថាឈឺប៉ុណ្ណាហ្នឹងហើយហើយយើងក៏បន្ទោសថាល្ងងម៉េះតែមែនទេអាហ្នឹងវាចុងឯងជួបគ្នាមួយឆ្នាំជួបមុខគ្នាតែម្ដងហើយដោយសារភាពស្និទ្ធស្នាលតាម Facebook ដាក់វីដេអូមើលមុខគ្នារាល់ថ្ងៃណាបង្កើតជាអនុស្សាវរីយ៍អីច្រើនអញ្ចឹងទៅ ហើយក៏ជាតែនិយាយគ្នាដល់ពេលមែនតេនទៅក៏របៀបខាងនោះគឺគេដកទៅហើយគាត់ចេះតែខ្ញុំខុសអីខ្ញុំខុសអីមកបាននិយាយជាមួយខ្លះដែរថា មនុស្សដែលគឺបំរុងមិនស្រឡាញ់បាច់ខុសអីមែនទេ ណាមិនចាំបាច់ខុសអីទៅគេមិនចូលចិត្តមិននិយាយថាខុសអីសំបីតែប្រពុតហ្នឹងព្រះអង្គមិនដែលខុសអីលោកប៉ុន្តែខ្វាយអ្នកជឿព្រះអង្គដូច្នេះមនុស្សយើងពិតប្រកបមិនមែនតម្លៃមនុស្សយើងពិតប្រកបហ្នឹងវាមិនមែននៅលើអ្នកដតីអ្នកថាទេអឺ យើងជានរណាពិតប្រកបគឺសកម្មភាពកិច្ចការងាររបស់យើងអ្នកបញ្ជាក់ប៉ុន្តែ reputation អាកិត្តិយសដែលអ្នកដតីឲ្យថោកទាបថ្លៃធ្នូដែលអ្នកដតីឲ្យហ្នឹងមិនមែនជាយើងនេះអាហ្នឹងណាដូចគេថាម៉េចវិអឺយើងមិនមែនជាអ្វីដែលអ្នកដតីគិតទេមែនទេ យើងពិតប្រកបខ្លួនយើងពិតប្រកបហ្នឹងមិនមែនជាអ្វីដែលអ្នកដតីគិតទេយើងពិតប្រកបគឺជាអ្វីដែលយើងគិតហើយនឹងធ្វើនោះទៅជាយើងយល់យល់ពាក្យហ្នឹងហ្នឹងហើយយើងពិតប្រកបគឺជាអ្វីដែលយើងគិតនិងអ្វីដែលយើងធ្វើ តែយើងមិនមែនជាអ្វីដែលអ្នកដតីឲ្យតម្លៃទេព្រោះអ្នកដតីឲ្យតម្លៃជួនខុសជួន ត្រូវគេសบายចិត្តក៏សរសើរទៅ គេមិនសบายចិត្តក៏អត់សរសើរទៅប៉ុន្តែរបស់ទាំងអស់ហ្នឹងមិនក៏ធ្វើឲ្យឈឺចាប់ដូចជាសេចក្តីស្រឡាញ់មិនក៏ធ្វើឲ្យសត្វលោកឈឺចាប់ញាតិញោមអាហ្នឹងឯងលងក្នុងសង្សារវដ្តយើងគុំទៅប្រាថ្នាបុណ្យឯណាឲ្យរួចផុតពីសង្សារវដ្តឲ្យរួចផុតពី វត្តដ៏សង្សារឯណាឲ្យរួចពីទុកកំពុងតែប្រកបនេះសិនទៅឥឡូវហ្នឹងកំពុងលងកើតទុកនៅក្នុងសង្សារៈសង្សារវត្តជាអ្វីដែលកំពុងប្រកបនេះឯងប៉ុន្តែពេលវាកើតអាត្មាក៏ធ្លាប់មានអារម្មណ៍ខ្លះខ្លះណាអាហ្នឹងនិយាយមែនទេណានិយាយថាពេលដែលយើងនឹកនរណាម្នាក់ហ្នឹងណា ដូចក្នុងពិភពលោកនេះបើអត់ពីម្នាក់នឹងដូចមិនកើតតែមិនមែនទេចឹងមែនគាត់ដឹងព្រោះនឹងវាចឹងខ្លួនឯងនឹងមិនដឹងថាអូវាចឹងមែនហើយធៀបពិតមនុស្សល្អមកកកោបមកពិភពលោកនឹងខ្វះអីមនុស្សល្អខ្វះអីនារីល្អខ្វះអីប្រុសល្អមែនទេប៉ុន្តែយើងអត់ទៅលងជាមួយលងជាមួយមួយហ្នឹង លងជាមួយមួយហ្នឹងឯងហ្នឹងលងបានទៅជាអញ្ចឹងហ្នឹងអញ្ចឹងបានសំណួរគេសួរអាត្មាថាអូហើយចុះបើស្រឡាញ់នាំឲ្យកើតទុកអញ្ចឹងអញ្ចឹងយើងគុំស្រឡាញ់គ្នាគុំស្រឡាញ់អីអឺចិត្តនឹងមិនដូចគល់ឈើបាត់ហើយអញ្ចឹងសេចក្តីស្រឡាញ់មានពីរមួយស្រឡាញ់ជាលក្ខណៈ ព្រំវិហារជាលក្ខណៈសង្គ្រោះជាលក្ខណៈមេត្តាហើយស្រឡាញ់ទៅនាំឲ្យការទុក គឺស្រឡាញ់ដោយអំណាចតណ្ហាស្រឡាញ់ជាលក្ខណៈអាត្មានិយមអង់គ្លេសហៅថាអី selfish ហ្នឹងណា selfish ឬក៏លក្ខណៈតណ្ហា ខ្លាំងប្រើពាក្យថា craving ឬក៏ clinging ឬក៏ desire attachment ចេះប្រើពាក្យច្រើនប៉ុន្មានន័យថាមិនមែនស្រឡាញ់របស់នោះខ្លាំងជាងខ្លួនឯងគឺស្រឡាញ់របស់ដើម្បីបំពេញខ្លួនឯងអាស្រឡាញ់បែបហ្នឹងដែលជាហេតុនាំឲ្យកើតទុក្ខពីព្រោះដល់វាមិនបានដូចចិត្តគឺតែខ្លួនឯងវាកណ្ដោយកណ្កណ្ដែងប៉ិនអង់គ្លេសគេប្រើពាក្យមួយទៀតហៅថា true love the true love ឬក៏អឺ នឹងអាស្រឡាញ់ដោយដោយ មាន បំណងផ្ដល់សេចក្តីសុខដល់របស់ឬក៏មនុស្សដែលយើងស្រឡាញ់មានន័យថាយើងចង់តែផ្ដល់សេចក្តីសុខឲ្យគេដែលមិនទៀមទាសេចក្តីសុខពីគេមកវិញអាស្រឡាញ់បែបហ្នឹងអត់កើតទុកទេប៉ុន្តែស្រឡាញ់កើតទុកមកមិនមែនស្រឡាញ់គេខ្លាំងនោះទេ ពាក្យហ្នឹងគាត់និយាយឲ្យព្រោះស្ដាប់ទេតាមពិតស្រឡាញ់ដើម្បីខ្លួនឯងទេអាស្រឡាញ់គេខ្លាំងឲ្យកើតទុកហ្នឹងណា ហើយថាអញ្ចឹងអាត្មាវាអត់មានថាមានដែរបានវាដឹងហ្នឹងមិនថាចំលោកទេអត់ចេះស្រឡាញ់គេថាថាវាមានដូចជាយើងកំពុងទីពិចារណាធัวថារាគៀងវាចិត្តតាំងរាគៀងចិត្តតន្តវិជានិតៈអញ្ចឹងថាចិត្តប្រកបដោយរាគៈក៏ដឹងច្បាស់ថាចិត្តប្រកបដោយរាគៈអញ្ចឹងធូរនឹងបង្ហាញច្បាស់ណាស់ថាពធជននឹងវាមានរាគៈគ្រប់គ្នា មិនបាច់ទៅបតោថាចុះមិនលោកក៏មិនចេះស្រឡាញ់ដែរសួរថាលោកនឹងស្អីដុំថ្មអឺឬក៏បុគ្គលថ្នាក់ណាអញ្ចឹងបានវិន័យរបស់លោកគ្រាកបានតែពីរតាកាយហើយនឹងវាចាវិន័យរបស់លោកគ្រាកបានតែពីរទេបើសិនណាដាក់វិន័យដល់ចិត្តមួយទៀតលោកមិនបាច់បួសទេ បើក្រាកចិត្តមួយទៀតថាអេបើលោកហ៊ានស្រឡាញ់គេត្រូវតែសឹកអស់លីងមកគ្មាននៅចឹងបានក្រាកចិត្តវាត្រូវមានអឺការបដិបត្តិតាមវិបស្សនាឬក៏ការសិក្សាអភិធម្មដើម្បីរងាប់ចិត្តទៀតហ្នឹងតាមដំណើរហ្នឹងហើយហើយបើថាដាក់អបັດថា អូហ៊ានតែស្រឡាញ់គេដេកសពឃើញគេរៀសពផ្ដេសផ្ដាស់អីដាច់សិលទៀតចប់ហ៎អាត្មាចសពឃើញការឃើញអីដែរនោះណែប៉ុន្តែយល់សពស្អីក៏ដោយបើប៉ុណ្ណាក៏ដោយព្រះអង្គឲ្យឈ្មោះថាអភោហារិកៈអភោហារិកៈមានន័យថាយកជាការអត់បានទេបាទយល់សពសម្រាប់គេអីឧទាហរណ៍ថាភិក្ខុសម្រាប់មនុស្សបរាជិកចូលយល់សពសម្រាប់គេ បើត្រូវបារាជិកដែរមិនស្រេចបារាចឹងយោជាការអត់បានយោមកកាត់ក្តីអត់បាន នៅក្នុងព្រះវិន័យទេ តែអានឹងត្រូវវិនិច្ឆ័យតាមផ្លូវចិត្តចិត្តយើងអឺវល់វល់ចិត្តល្អកកអីអីហ្នឹងកាត់តាមអភិធម្មកាត់តាមផ្លូវចិត្តប៉ុន្តែពាក្យថាវិន័យហ្នឹងគឺគ្រាកបានតែផ្លូវកាយនឹងវាវាចាស់ទេ ហ្នឹងហ្នឹងវាមានកម្រិតវាអញ្ចឹងបានយូរយូរឃើញលោកប្រព្រឹត្តខុសអីគេផ្អើលអីចឹងអាត្មាមិនដែលផ្អើលអីទេអាត្មាថាវាសមតែអញ្ចឹងឯងដូចគ្មានអីគួរផ្អើលផងលោកហិញញាតញោមដោះតែជីវរចេញស្លៀកតែខោដូចគ្នាហ្នឹងមានស្អីមិនក៏មិនក៏គិតថាវាណែជាងកាលមកពីយើងចេះគិតដោយសារឃើញពូយើងចេះគិតថាឆ្ងាយពីគ្នាពេកហ្នឹង ដល់ពេលកិលេសវាកើតកិលេសវាមានខ្លាចជីវរណាកិលេសអត់មានខ្លាចជីវរទេអត់មានខ្លាចជីវរទេអុយពាក់ជីវរអស់កិលេសលេងមិនមែនទេណាចឹងបុគ្គលពេលបុគ្គលបណ្ឌិតព្រះអង្គអត់មានរើសថា ជាលោកសង្ឃឬក៏កុហកទេឧទាហរណ៍ដូចទេវតាចឹងជាលោកតាទេវតាជាលោកសង្ឃទៅបួសព្រះអង្គអ្នកបំបួសឲ្យផ្ទាល់ទៀត ខ្លាយជាជើងកាងរហូតដល់ល្បីរាល់ថ្ងៃមែនណាឬក៏ដូចជាកោកាលិកៈកោកាលិកៈហ្នឹងអ្នកបុះដែរហ្នឹងកងមួយសរីបុត្រនឹងមកលៀនជើងកាងកងមួយ ព្រះសរីបុត្រមកលៀនប្រឆាំងដាច់ខាតប្រឆាំងលុះដង្ហើមចុងក្រោយ ប្រឆាំងរហូតដល់អាចិត្តដាច់ខ្យល់នៅប្រឆាំងទៀតអញ្ចឹងកិលេសរាគៈទោសៈមោហៈនេះអត់មានភេទទេអត់មានភេទប្រុសអត់មានភេទ ស្រីឥឡូវយើងសួរថាខឹងភេទអីខឹងមានភេទអីអត់មានភេទទេហើយវាកើតនៅក្នុងមនុស្សក៏បានកើតនៅក្នុងសត្វក៏បានដូចឆ្កែវាជាខឹងហ៎ខឹងជាតិរបស់តោសៈគឺការខឹងក្រោតហ្នឹងហៅជាតិតែមួយទេគឺអកុសលជាតិជាតិរបស់វាគឺអកុសលអញ្ចឹងបានព្រះអង្គសម្ដែងថា សត្វលោកត្រូវគ្នាដោយធាតពីឋានមនុស្សទៅទេវតាថាឆ្ងាយប៉ុន្តែបើទេវតានឹងមានសេចក្តីក្រោតខឹងមនុស្សក៏មានសេចក្តីក្រោតខឹងព្រះអង្គថានៅមួយគ្នាអានោះស្មើគ្នានឹងចិត្តគ្នានៅជាមួយគ្នាអឺសត្វដេរិឆានហើយនឹងមនុស្សពេលខ្លះយើងហៅឈ្មោះ ជាមនុស្សជាសត្វដេរិឆានអីហ្នឹងមើលទៅដូចខ្ពងខ្ពស់ខុសគ្នាឆ្ងាយណាប៉ុន្តែបើបើនិយាយទៅតាមបរមត្តនៅពេលដែលសត្វដេរិឆាននឹងក្រោតខឹងហើយមនុស្សក្រោតខឹងក្នុងទស្សនៈរបស់អរិយៈមើលទៅស្មើតែគ្នា ពីរនឹងស្មើគ្នាស្មើគ្នាហ្នឹងហើយបានព្រះអង្គសម្ដែងពីពាក្យសរុបថាសត្វសៅមងព្រោះចិត្តសៅមងសត្វបរិសុទ្ធព្រោះចិត្ត បរិសុទ្ធអញ្ចឹងហើយបានជាពេលខ្លះព្រះអង្គសោយពជាតិជាសត្វដេរិឆានឹងទៅ ជាទីគោរពរបស់មនុស្សភាសាអីសត្វនឹងមានធัวខ្ពស់ជាងមនុស្សខ្លះនឹងមានពេលខ្លះហ្នឹងហើយអញ្ចឹងអាត្មាវិលមកអ្វីដែលអាត្មាកំពុងនិយាយតែសង្សារវត្តនឹងវិញអញ្ចឹងដោះផ្លូវចិត្តរបស់យើងថានៅពេលដែលយើង ធ្វើបន់ធ្វើកុសលរាល់ថ្ងៃហ្នឹងដែលយើងថាឲ្យឆ្លងផុតពីសង្សារវដ្តហ្នឹងយើងអត់ដែល ទៅគិតថាឲ្យឆ្លងរួចពីសង្សារវដ្ត ដែលកំពុងប្រកបនេះទេយើងចិត្តតែចង់ឲ្យឆ្លងរួចក្រោយពីស្លាប់អាហ្នឹងដែលខុសខុសខុសទិសដៅពីព្រោះតែស្លាប់ហើយបដិសន្ធិថ្មី វាមិននៅក្នុងអាអាហ្នឹងដដែលហ្នឹងមានភ្នែកមានតិចមានចំហទៀតហ្នឹងមានមិនមែនថាស្លាប់ហើយទៅមិនដែតនៅឯណាសិនណាអត់ផងហ្នឹង ណាកាលណាចុតិហើយត្រូវបដិសន្ធិអីដល់បដិសន្ធិវាមានមកកផ្លេទៀតឥឡូវនេះវាមានមកកផ្លេខ្ញុំឆេងកំភៃអាយុប៉ុណ្្នឹងហើយតើវានៅតែមានមកកផ្លេទៀតចឹងឯងនឹងចឹងហ្នឹងបាទនឹងហើយអញ្ចឹងសង្សារវត្តនឹងណាវាមិនមែននៅចន្លោះចុតិនិងបដិសន្ធិទេយល់ទេ ពាក្យថាសង្សារវត្តដែលសត្វលោកត្រូវឆ្លងនឹងវាមិនមែននៅចន្លោះចតិនិងបដិសន្ធិទេគឺនៅក្នុងជីវិតរាល់ថ្ងៃនេះឯងគឺគឺនៅកន្លែងពិតប្រកបហ្នឹងគឺបដិសន្ធិរហូតដល់ចតិវិញអញ្ចេះទេពាក្យដល់សង្សារវត្តដែលយើងត្រូវឆ្លងហ្នឹងប៉ុន្តែក្នុងទស្សនៈយើងធ្វើបុណ្យរាល់ថ្ងៃហ្នឹងវាវាយល់ផ្ទុយទៅវិញថាចង់ឲ្យឆ្លងរួចពេលស្លាប់ទៅហ្នឹងឲ្យវារួចពីអាស្អីស្អីហ្នឹងទៅយល់ថាសង្សារវត្តនៅចន្លោះ ចតិនិងបដិសន្ធិទិនធិពិតអត់ទេ សង្សារវដ្តដែលត្រូវឆ្លងពិតប្រកបគឺនៅចន្លោះបដិសន្ធិនិងចតិព្រោះនៅចន្លោះចតិនិងបដិសន្ធិវាអត់មានចិត្តណា ដែល អាចចម្រើនបញ្ញាកើតយល់ទេឥឡូវនៅក្នុងចន្លោះហ្នឹងវាអត់មានចិត្តណាជាអនន្តរៈទេអាចជាអន្តរៈទេបើយើងនិយាយតាមមហាប្រធាន ចុតិជាអនន្តរបច្ច័យដល់បដិសន្ធិនឹងហើយបដិសន្ធិចិត្តនឹងវាជាបច្ចយុបណ្ណៈទេ គឺជាផលនៃចុតិអញ្ចឹងនៅក្នុងចន្លោះបដិសន្ធិចុតិនិងបដិសន្ធិនឹងអត់មានចិត្តណាមួយចន្លោះនៅនឹងអត់មានទេនេះព្រឹបទៅព្រឹបមួយទៀតអានេះដូចដូចរនាតអញ្ចឹងយើងវៃសំលេងវាខុសគ្នាពើងទៅវាឡើងមកសំលេងទៀតនៅចន្លោះហ្នឹងតទេ ឃើញទេវាអត់មានអីនៅចន្លោះហ្នឹងឯងអញ្ចឹងបើវាអត់មានអីនៅចន្លោះចុតិនិងបដិសន្ធិដូច្នេះរឿងអានតូលទៅដែលយើងគិតថាសង្សារវត្តត្រូវឆ្លងហ្នឹងវាអត់មាន ជារឿងពិតសោះរឿងដែលត្រូវឆ្លង គឺឆ្លង នៅក្នុងបច្ចុប្បន្នជាតិនេះឯងឬក៏បន្ទាប់ពីបដិសន្ធិហើយនៅ ក្នុងជាតិបន្នបន្ទាប់តែមិនមែនជារឿងឆ្លងនៅចន្លោះ ចុតិនិងបដិសន្ធិទេអាត្មាមិនដឹងថារកកលឺអីនិយាយឲ្យញាតិញោមឆាប់យល់តែទៅនឹងពូអាត្មាឃើញញាតិញោមទៅធ្វើបុណ្យនៅពេលណាដែលគាត់ទៅឆ្លងវាល3ឆ្លងលង4នោះគាត់មិនដែរគិតថាដើម្បីឆ្លងឥឡូវហ្នឹងឯងគាត់គិតដល់ស្លាប់ហើយបានទៅឆ្លងណ៎ទៅឆ្លង ជាតិក្រោយណ៎ហើយមិនដឹងជាស្អីមុខមិនខ្មិច ហើយយើងជាអីហើយហើយបានយល់ដឹងអត់យើងគិតមើលបើទៅកើតក្នុងផ្ទៃត្រូវត្រាំក្នុងគោប្រហែលឆ្នាំប្រហែលខែណា9ខែជាងអហើយអ្វីដែលធ្លាប់ដឹងឥឡូវខ្លះខ្លះហ្នឹងភ្លេចអស់បាត់ហើយហើយទៅឆ្លងមកចោតមិនដឹងថាបានជួបធัวទៀតអត់បានជួបសัพท์បរោះអត់ជួបប្រពន្ធអត់អញ្ចឹងបានព្រះសម្មាសម្ពុទ្ធអត់ដែល ពង្រៀនយើងឲ្យចាំអនាគតផងហ្នឹងអត់ទេគ្រាន់តែថាស្អែកចាំចាំគិតរកសេចក្តីល្អហ្នឹងព្រះអង្គដូចម្ដាលថាអញ្ចឹងផងនៅក្នុងគាថាមួយដែលព្រះអង្គសម្ដែងថាអភិតរេថកល្យានេបាបាចិត្តតាំងនិវេរយេតន្ធាំងហករតោបញ្ញាបាបាស្មងរមតីមនោបុគ្គលគួររស់រានក្នុងសេចក្តីល្អមានន័យថា នឹកឃើញល្អពេលណាបំពេញសេចក្តីល្អពេលហ្នឹងប៉ុន្តែសេចក្តីល្អហ្នឹងទៀតតែនិយាយរឿងហ្នឹងញាតិញោមចាំអត់បានទៀតធ្វើតែល្អរស់ស៊ីមិនថាល្អជាមួយនឹងអារស់ស៊ីហ្នឹងណាហើយចូលគិតតែល្អល្អគិតកូនប្រពន្ធមិនថាល្អជាមួយកូនប្រពន្ធហ្នឹងណាទៅល្អអីទៀតណាអញ្ចឹងបានថាធម៌ហ្នឹងស្ដាប់លឺអញ្ចឹងហើយសំដែងទៅលឺអញ្ចឹងដល់យើង ចាប់យកចាប់ខុសនៃដែលព្រះអង្គសំដែងចាប់ខុសនៃ ដល់អញ្ចឹងទៅទៅឲ្យធូរនឹងវាទៅជារឿងមួយពិបាកតែដាក់ធូរនឹងមកជីវិតពិបាកតែហ្មងតែមិនមែនទេមានពីណាថាធ្វើល្អចាំការកូនហើយញាតិញោមមានកូនធ្វើល្អមួយកូនណាពាក្យថាល្អនោះស្អីល្អដែលញាតិញោមគិតថាល្អពេលណាឃើញធ្វើពេលហ្នឹងគឺមានបានន័យអញ្ចឹងប៉ុន្តែនៅក្នុងធម្មទេសនាដែលយើងធ្លាប់លើមកទាំងអាត្មាខ្លួនឯងគឺធ្លាប់គិតដែរថា ឃើញសេចក្តីល្អពេលណាធ្វើពេលហ្នឹងគ្រាន់តែថាចាំបន្តិចទៀតក៏ជាការប្រមាថដែរនោះណាអីមកធ្លាប់គិតដែរថាទៅធ្វើអ្មិនដល់បើទៅធ្វើល្អហើយទៅធ្វើបន់ហើយទៅធ្វើស្អីទៀតបានស្អីធ្វើវាទៅជាយល់ថាទល់តែមានអីធ្វើទល់តែអស់លុយបានធ្វើល្អកើតដល់អំពើដែលត្រូវធ្វើវាសាង ពីចិត្តនេះតាឧទាហរណ៍ថាឥឡូវកំពុងតាខឹងខឹងប្រពន្ធខ្លាំងឧទាហរណ៍ចឹងហើយខឹងហ្នឹងល្អអាខឹងខ្លាំងហ្នឹងហ្នឹងហើយ ដល់ទៅពិចារណាឃើញថាអូអាសេចក្តីខឹងក្រោតនេះមិនល្អទេមិននាំមកនៅសុភមង្គលគោទេកំចាត់វា ចេញទៅដូរចំនួននៅចិត្តអាណិតអសូរមកវិញដោះស្រាយគ្នាវិញអាហ្នឹងឯងដែលហៅថាធ្វើល្អតន់ពេលដែលនឹកឃើញនោះអញ្ចឹងចឹងជាដើមនោះមានមានអីនៅឆ្ងាយញាតិញោមអាចិត្តហ្នឹងវាអញ្ចឹងអត់ទេអាត្មាអត់តន់ឲ្យដូរទេគ្រាន់តែយល់ធัวសិន យល់តែអ្វីកំពុងធ្វើសិនតែថ្មនិយាយនេះមិនតន់ឲ្យធ្វើទេណាកុំធ្វើធោះតែកាលណាយល់មែនទេមិនបាច់ធ្វើទេវាមកអូតូម៉ាទិកនឹងកុំប្រឹងតែយើងស្ដាប់ធោះអត់យល់យើងចេះថាធោះពិបាកធ្វើអាប្រពុតឯណាដល់ឲ្យយើងធ្វើគ្រាន់តែធ្វើមិនឲ្យយល់សិនឧទាហរណ៍ដូចដូចរឿងខឹងយើងដែរធ្វើអត់ ពុកញញុំញញុំញញុំណាមកជេរមកអីមកទំនោរខឹងវិញឲ្យភ្លាមឥឡូវវាមកភ្លាមឥឡូវហ្នឹងថាមកពីអីថាវាថ្នឹកយូរហើយអាហ្នឹងណាវាថ្នឹកយូរហើយវាធ្លាប់តែខឹងអញ្ចឹងហើយហ្នឹងហើយអញ្ចឹងស្អីក៏ដោយឲ្យតែវាទៅជាទម្លាប់ទៅជាថ្នឹកស្រួលយើងមិនដែលប្រឹងដូចយើងនិយាយខ្មែរអញ្ចឹងដែលប្រឹងហ៎មិនមិនយើងអត់ប្រឹងហើយចេះនិយាយថាវាថ្នឹកយើងនិយាយយូរហើយស្អីក៏ដោយតែកាលណាយើងធ្វើឲ្យទៅជាទម្លាប់ វាលែងប្រឹងហើយ អាត្មាប្រឹងហ្នឹងឯងមិនមែននិយាយខ្មែរគឺនិយាយអង់គ្លេសប្រឹងហ្មងសូម្បីតែស្ដាប់ គ្រូអង់គ្លេសប្រាប់ថាអឺវាចេះចេះចេះមាន confidence នេះអា con con ហ្នឹងវាមិនចេះឲ្យឡើយខ្លាំងនៅតែប្រឹងយ៉ាងឯងបើស្អីអីក្នុងជីវិត យើងយើងអត់តន់និយាយវាច្រើនធោះដូចគ្នាអញ្ចឹងណាដល់ពេលស្ដាប់ដំបងញាតិញោមដាក់អាកន្លែងពិបាកមកបដ ாய் ដឹងហើយពិបាកធ្វើថា អានឹងមិនយល់ទេដូចដូចនៅក្នុងសតបដ្ឋានបដិបត្តិចឹងព្រះអង្គសម្ដែងថាតោសាំងវេចិត្តតាំងតោសាំងចិត្តណាតន្តបជានេតិចិត្តប្រកបដោយតោសៈក៏ដឹងច្បាស់ថាចិត្តប្រកបដោយតោសៈព្រះអង្គមិនឲ្យទៅទប់តោសៈទេដំបូងខណៈឲ្យយើងស្គាល់ថាអូចិត្តតោសៈនេះមានលក្ខណៈអញ្ចេះវាកើតមកវាមានលក្ខណៈអញ្ចេះវាដុតកម្ដៅចិត្តអញ្ចេះ ខណៈហ្នឹងយើងផ្ដាច់តំណាក់តំណងពីចំណៃរបស់វាពេលហ្នឹងគឺបដិបត្តិធម៌ហើយញាតិញោមផ្នែកចង់ឲ្យញាតិញោមនឹងបដិបត្តិធម៌ក្នុងជីវិតប្រចាំថ្ងៃពីព្រោះអាត្មាលើកខាងដើមមិញថាចំណៃរបស់ចិត្តមាន6មែនណាហ្នឹងភ្នែកវាឃើញរូបរូបហ្នឹងជាចំណៃរបស់ចក្ខុវិញ្ញាណហើយញាតិញោមដែលអាត្មាកំពុងនិយាយហ្នឹងយល់អាត្មានិយាយពីខ្លួនញាតិញោមឬអាត្មានិយាយក្នុងកពី ខ្លួនណាដល់យល់ថានិយាយក្នុងខ្លួនយើងហ្នឹងបានស្ដាប់ធួយល់ហ្នឹងហើយអពេលដែលឮសំឡេងចិត្តហ្នឹងវាកំពុងតែបដោតទៅរកសំឡេងជាសំឡេងជេជាសំឡេងអីអីវាកំពុងតែជាប់ហ่ะហើយបើជេផងហើយយើងយកដាក់ខ្លួនយើងតិចកំពុងវាវាកំពុងញ៉ាំហ្នឹងហើយវាកំពុងហុយផ្សាយដូចភ្លើកំពុងឆេះហ្នឹងហ្នឹងហើយហើយដល់ពេលអាគណៈហ្នឹងអកុសលផ្សេងផ្សេងទៀតវាមកជំរុញ និយាយដើមអញហ្នឹងឃើញណាអាហ្នឹងស្អីមានអ្នកវាចូលមកទៀតអញប៉ុណ្្នឹងដែរហ៊ានថាឲ្យអញហ្នឹងមានអ្នកមកទៀតហ្នឹងឃើញណាឃើញនៅពេលហ្នឹងពួកកិលេសហ្នឹងវាចូលមកផ្សំសំសំសំសំកាន់តែខឹងហើយចិត្តហ្នឹងវាជាប់ហ្មងជាប់អាសម្លេងរបស់គេហ្នឹងងៀងនឹងតិចហ្នឹងហ្មងឃើញវាអត់ដាច់អី connection របស់វាហ្នឹងគឺវាជាប់គ្នានេះអញ្ចឹងមិនប្រើពាក្យអង់គ្លេសហៅថា attachment ណាវាជាប់វាជាប់គ្នា ប៉ុន្តែដល់ទៅពេលយើងពិចារណាថាទឹកចិត្តនឹងកំពុងគិតអីឃើញវាផ្ដាច់តំណែងរបស់ចិត្តទេធ្វើឲ្យចិត្តមួយទៀតហ្នឹងវាមកគិតថាតើចិត្តនេះកំពុងគិតអីតើចិត្តកំពុងប្រកបដោយចិត្តអីអាហ្នឹងឯងដែលដែលវាជំរុញទៅឲ្យសតិនឹងដឹងថាចិត្តប្រកបដោយទោសៈក៏ដឹងថាចិត្តប្រកបដោយទោសៈឃើញទេអញ្ចឹងអាចិត្តដែលប្រកបដោយទោសៈហ្នឹងចិត្តអីគេកុសលចិត្ត ដែលដឹងថាចិត្តកំពុងតែខឹងហ្នឹងចិត្តដែលដឹងច្បាស់ហ្នឹងជាកុសលទោះបីវាមកមួយផ្លេតមួយផ្លេតតែវារបៀបដូចវាមិនឲ្យទៅទាំងអស់ពេកដូចថាបើកង់រទេះវារអិលទៅវាមានតែកណ្ដុលកល់ពឹកពឹកពឹកពឹកពឹកពឹកមកក្រឹកមកក្រឹកមកក្រឹកឲ្យវាថយលបឿនឲ្យវា slow down វាមិនឈប់តែមងទេប៉ុន្តែ កាលណាវាមកពិចារណាម្ដងម្ដងហ្នឹងវាធ្វើឲ្យអាលបឿននៃការជាប់ខ្លាំងអាលបឿននៃការខឹងខ្លាំងហ្នឹងវាថយព្រោះវាដូរវាដូរអារម្មណ៍ខ្ញុំមិនណាទៅតែយល់ទៀតអឺយល់ហើយទៅមិនយល់ចេះឲ្យពួកកាលពីលើមុនលោកចង់អញ្ចឹងដែរក៏ប៉ុន្តែចេះឆ្ងល់ថាហេតុអីបើយើងកំពុងមកខឹង យើងកំពុងតែចង់បានស្អីអញ្ចឹងទៅរួចទៅមិនក៏គ្រាន់តែដឹងអញ្ចឹងហេតុអីបានវាបន្ថយអាកំហឹងហ្នឹងហ្នឹងហើយព្រោះអាការដឹងហ្នឹងជាកុសលវាវាវា ប្រឆាំងគ្នាជាមួយនឹងអកុសលហ្នឹងឯងធัวសម្អាតធัวមិនមែនយើងទៅសម្អាតទេ ជាអនត្តាធัวអនត្តាធัวធัวវាកើតពីបច្ច័យ បើប្រៀបជាមួយនឹងរាងកាយយើងដូចគ្នាអញ្ចឹងយើងឈឺយើងអត់មានអតិពលអីទៅកម្ចាត់មេរោគទេតែយើងរករបស់ណាដែលអាចកម្ចាត់មេរោគបានដូចជាថ្នាំដូចជាឱសថដូចជាស្អីអញ្ចឹងឃើញទេវារបស់ដូចគ្នាចិត្តយើងដូចគ្នាដែលយើងតាំងចិត្តថាគ្មានអ្នកណាមករំខានអញបានអញត្រូវតែរឹងមាំអានេះ នៅ មាន កម្រិតទេណាមនុស្សភាកច្រើនណាស់អញ្ចឹងដែលអាចតាំងចិត្តអញ្ចឹងបានណាខ្លះគាត់ ធម្មជាតិរបស់គាត់គាត់ចេះតស៊ូជាមួយពាក្យគេបានជាជាធម្មជាតិរបស់គាត់ជាការតាំងចិត្តរបស់គាត់គាត់តាំងចិត្តថាពាក្យគេដូចជាខ្យល់ប៉ះកាយហើយវាបាត់ទៅអញ្ចឹងណាតែមិនមែនជាលក្ខណៈចម្រើនបញ្ញា ផ្នែកធម៌ទេតែជាភាពរឹងមាំរបស់គាត់ដែលគាត់គិតត្រូវមួយបែបរបស់គាត់តែលក្ខណៈហ្នឹងមានមានកម្រិតទេណាមានកម្រិតដូចថាអឺយើងដាក់ដៃអញ្ចឹងរបស់ស្រាលល្មមដាក់មកវាអត់បាក់ទេ ប៉ុន្តែបើយូរទៅធ្ងន់ទៅធ្ងន់ទៅធ្ងន់ទៅបាក់គង់ទៅបាក់មនុស្សយល់មានអ្នកទៅធ្វើខ្លួនឯងខ្លាំងណាអាមាននេះហ្នឹងក៏កិលេសដែរហ្នឹងអញមានណាមកធ្វើអីអញបានយកអញហ្នឹងធ្វើខ្លាំងខ្លាំងខ្លាំងវាមានកម្រិតរបស់វានៅពេលណាមួយវានឹងទ្រាំលែងបានវាអត់ដូចបញ្ញាទេការចម្រើនបញ្ញាទើបវាមិនមានទីបំផុតដែលធ្វើឲ្យកលោកបាន បញ្ញាកាន់តែភ្លឺទៅដូចពន្លឺដែលវាកាន់តែភ្លឺទៅភ្លឺទៅងងឹតក៏កាន់តែថយទៅចឹងទៅជាមួយ នឹងការយល់ដឹង មិនមែនទៅជាមួយនឹងការទ្រាំទេខុសគ្នាណាមនុស្សដែលមានចំហខ្លួនឯងជួនកាលដោយសារទ្រាំដោយសារអឺគិតថាខ្លួនឯងនឹងវាក្រត់បានចឹងចឹងអានោះវាមានកម្រិតរបស់វាមានពេលណាមួយវាទ្រាំឡើងបានដែរតែបើទៅជាមួយនឹងការយល់ព្រម ទៅជាមួយនឹងបញ្ញាអូខេ វាស្រាលចិត្តនឹងវាស្រាលទៅតែម្ដងនឹងចឹងចឹងបានការបដិបត្តិធម៌ក្នុងជីវិតប្រចាំថ្ងៃហ្នឹងអឺធ្វើម៉េចឲ្យវាទៅជា mental development in daily life ជាការចម្រើនផ្លូវចិត្តក្នុងជីវិតរាល់រាល់ថ្ងៃកំពុងឃើញកំពុងបើកឡានកំពុងស្អីស្អីហ្នឹងហ្នឹងហើយក៏ដឹងថាតើចិត្តកំពុងគិត អីមិនមែនលក្ខណៈគិតដឹងហ្នឹងមិនមែនជាលក្ខណៈស្លងរហូតដល់ភ្លេចនេះភ្លេចនោះមិនមែនទេអឺជាងកើនៅក្នុងអរិយាបថបព្ភៈហ្នឹងបើយើងប្របាក់តាមដានចិត្តទៅព្រះអង្គមានវិធីច្រើនណាស់កំពុងដើរក៏ដឹងថាកំពុងដើរអញ្ចឹងបានដូចយើងដែលដឹងមិនដឹងវាគ្រោះថ្នាក់ឧទាហរណ៍អ្នកខ្លះដើរទៅស្ដាប់អាកាសឡានបុកអីចឹងទៅពូពូអី វាអត់មាន concentration ក្នុងការដើរអាចិត្តហ្នឹងវាមិននៅជាមួយរឿងដើរមនុស្សវានៅមួយអ្នកនិយាយដូចយើងឡានមកអត់ដឹងណាឡានបុកស្លាប់ក៏មានអញ្ចឹងបាន គេព័ត៌មានឃើញគេហាមដែរអាដេញពេលដើរឲ្យដាក់កាសកជាណាណាតែអញ្ចឹងនោះគ្រោះថ្នាក់ឈានទៅមុខឈានត្រូវខ້ອຍដឹងអញ្ចឹងបានរឿងនេះសរុបមកគឺធ្វើឲ្យចិត្តនឹងមានកម្លាំងកាលណាយើងដឹងព្យាយាម ដឹងយូរទៅ ចិត្តនឹងមានកម្លាំង តែចិត្តខឹងច្រើនចិត្តចំណែនច្រើនចិត្តនឹងខ្សោយចិត្តនឹងរបួសហើយណាឈឺឈឺចិត្តហើយជាគិតតែខ្លួនឯងខ្លាំងខ្លួនខ្លាំងមិនមែនទេកិលេសខ្លាំងណាស់ហ្នឹងអឺចឹងបានមានគេនិយាយរឿងមេតបម្នាក់ប្រពន្ធមេតបហ្នឹងកាចនិយាយពីដូចថាចុះប្តីធ្វើមេតបអាឡ័យតែគិត គិតពីយុទ្ធសាស្ត្រគិតពីស្អីឲ្យប្រពន្ធចេះចង់ឲ្យមកកំដរនោះជាងការទៅស្ដីឲ្យគាត់នឹងមុខកូនចៅអីចឹងប៉ុន្តែគាត់អត់មកទេហើយហើយកូនចៅចេះឲ្យយបល់ធ្វើមេតបក្លាហានប៉ុណ្ណាទៅចាញ់ប្រពន្ធអីចឹងណាហ្នឹងគេឲ្យយបល់ជាងការឲ្យយកដាវទៅគម្រាមអីចឹងណាអឺ គាត់ធ្វើប្រហែលដងគាត់ធ្វើហើយគាត់ជាគិតថាវាបានប្រយោជន៍អីឧទាហរណ៍ថា ទៅសម្លាប់ប្រពន្ធនោះវាបានអីអហើយឬក៏យកទៅសម្លុតឲ្យនាងខ្លាចហ្នឹងវាអត់បាន ចិត្តស្រឡាញ់ពីនាងផងហ្នឹងគាត់គិតណាយើងប្រើអំណាចបានព្រោះមេតបណាប៉ុន្តែយើងបានត្រឹមតែគេខ្លាច តែអត់បានគេគោរពស្រឡាញ់ទេគាត់គិតចឹងអាកូនចៅចេះតែអោយយោបល់ប៉ុន្តែថ្ងៃមួយកូនចៅគេ គេនាំគ្នារៀបតែរៀបអីចឹងមកហៅ មេតបនឹងមកដើម្បីគេជួយបង្ក្រាបប្រពន្ធនឹងនៅបើថាមេតបនឹងមិនហ៊ានណាគឺមានវិធីជួយបង្ក្រាបដល់ពេលមកអញ្ចឹងទៅគេលើកតែជូនទៅប្រពន្ធនឹងឆ្ងល់អញ្ចឹងថ្ងៃហ្នឹងមិនធ្វើរឿងអីច្រើនប៉ុន្តែពិធីហ្នឹងគឺពិធីបង្ក្រាបប្រពន្ធហ្នឹង ដល់ពេលកូនចៅរៀបប្រាប់ថាត្រូវធ្វើម៉េចម៉េចមេតំគាត់ថាបងនាំមិនឯងមកមើលបងប្រហាត់ស្ទប់ម៉េចទៅជាចេះទៅណានឹងឲ្យដឹងទីមួយដឹងថារវល់មិនបានទៅផ្ទះហ្នឹងការងារចឹងមែនឲ្យមកឃើញចឹងពួកជួនកាលជាថារវល់ចេះរវល់ចឹងសង្ស័យតែលោបនៅឯណាក៏មិនដឹងក្នុងគ្នាជាខឹងណាតែបានគេសរុបមកថាមេតបដែលខ្លាំងមិនមែនខ្លាំងតែរឿងច្បាំងទេដោះស្រាយបញ្ហា គ្រួសារក៏ខ្លាំងដែរប៉ុន្តែថាតែអញ្ចឹងវាមានគ្នាមិនដឹងដោះស្រាយរួចអត់ទេណា ហ្នឹងហ្នឹងអាត្មាផ្ដើមប៉ុណ្ណឹងមានអីភាសាគ្នាទៀតទេអត់មានអីទេអត់មានអីចាំអត់ភាពជាស្ត្រីហ្នឹងក៏មិនមែនចាំបាច់ថា ខ្ញុំពិបាកស្រីចង់ធ្វើជាប្រុសម្ដងអញ្ចឹងណាហើយក៏ចោលអត្តភាពខ្លួនឯងនឹងធ្វើម៉េចទៅវះទៅកាត់អាញីអាញ៉ៃពេញហ្នឹងឥឡូវហ្នឹងមានដែរមនុស្សដល់ហើយទៅកើតមហារាជទៅស្លាប់ទៅក៏មានដែរចឹងបាន ដំណើរទៅជាតិមុខវាមិនមែនអត់ទេវាមានមិនមែនអត់ទេណាក៏ប៉ុន្តែឧទាហរណ៍ថា10ឆ្នាំក្រោយយើងទៅនៅស្រុកខ្មែរ យើងអត់តន់ imagine ឃើញ ថាតើឡានបែបណាយើងទិញនៅស្រុកខ្មែរទេយើងត្រូវរស់នៅនេះ10ឆ្នាំទៀតតើយើង គួរថៃឡានកំពុងតែយើងបើកនេះឬក៏យើងទៅថៃឡានអា10ឆ្នាំក្រោយបើអាឡានជិះរាល់ថ្ងៃអត់បងពុនអត់លៀងទឹកអត់មើលវាហើយមួយថ្ងៃមួយថ្ងៃដុតផ្សងតែអាអាឡានអត់តន់ទិញហ៎របៀបធ្វើបនរងៃគឺអញ្ចឹង បើទោះជាមានលុយត្រៀមសម្រាប់ទិញគ្រប់ក៏ដោយប៉ុន្តែបើមិនទិញមិនតាន់ទិញហ្នឹងគិតវាអីមិនម៉េចបើមិនតាន់ទិញហ្នឹងដូចប៉ុនអញ្ចឹងបើថាប៉ុននោះវាត្រូវជាបច្ច័យឲ្យវាបានមនុស្សបានទេវទេវតាមែនក៏ដោយតែវាអត់តាន់កើតហ្នឹងថែអានេះសិនទៅជីវិតរហងៃនេះអញ្ចឹងបានយើងវាវាវាខ្វះវាអស់ឱកាសដើម្បីប្រើប្រាស់ជីវិតចុងក្រោយនេះឲ្យបានល្អរហងៃនេះដោយការចម្រើនធម៌បច្ចុប្បន្នហ្នឹងឯងហើយបងប្អូនលើកឡើងថា បើប្រសងទៅវាមានកិច្ចអីធ្វើតាមពិតប្រសងលោកខុសគ្នា ពីយើងតែរឿងវិន័យទេអញ្ចឹងណាអេធម្មបដិបត្តិអីផ្សេងផ្សេង សម្រាប់ជីវិតហ្នឹងมันជាខុសគ្នាអីម៉ានទេគ្រាន់ថាបើលោកមានពេលច្រើនច្រើនជាងអឺការយល់សច្ចធម៌តែមួយពុទ្ធអត់បានសម្ដែង ភាព ខុសគ្នានៃសច្ចធម៌ឯង មនុស្សយើងខុសគ្នាដោយសារបុណ្យតិចបុណ្យច្រើនមាន ក្រមធ្យមឆ្លាតល្ងងប៉ុន្តែដល់តែពេលឃើញសច្ចធម៌ស្មើគ្នាស្មើគ្នារបស់កណាឆ្ងល់ថាចុះបើកុហកដែលកាន់សល់5ហើយធ្វើវិបស្សនាអីអញ្ចឹងថាអាចអាចធ្វើជាចិត្តហ្នឹងទៅនិយាយមែនតែនទៅយើងសិក្សាប្រវត្តិអឺ បញ្ញវគិមែនវិញបញ្ញវគិតាមពិតកាលដែល ស្ដាប់ធម៌នឹងអត់តន់ជាលោកសង្ឃឯងហើយក៏មិនតន់ជាបាសកបាសិកាដែរគឺមនុស្សនៅក្រៅពុទ្ធសាសនាទាំងស្រុងប៉ុន្តែ នៅពេល ដែលស្ដាប់នឹងអា morality អាគុណធម៌សិលនឹងវាកើតនៅពេលដែលកំពុង ស្ដាប់នឹងមក យើងរាល់ថ្ងៃតែគិតថាសុំសិលហ្នឹងគឺត្រូវសម័យទៀតសម័យឃើញថាអញត្រូវទៅវត្តត្រូវទៅដល់អីឧកាសមយ៉ាងប្រន្តេវិសុងវិសុងរខណថាយៈហ្នឹងមកគេទៅរក្សាសិលអញ្ចឹងសិលមានលក្ខណៈ3សិល2ជាលោកយៈហើយនឹង1ជាលោកតរៈ Mm-hmm. អញ្ចឹងពាក្យថាសិលនិច្ចសិលហ្នឹងមិនមែនទល់អ្នកកាន់ពុទ្ធសាសនាទេសិលអត់មានសាសនាគឺចេតនាល្អអញ្ចឹងបានបានបានវិរតៈនៃការកើតឡើងនៃសិលហ្នឹងសម្រាប់ពុទ្ធជនយើង មាន2 2លក្ខណៈមួយហៅថាសមាទានវិរតៈសមាទានវិរតៈហ្នឹងពេលដែលស្ដាប់យល់ដល់អញ្ចឹងទៅក៏យល់ថាអូអំពើអាក្រក់ដូចជាសម្រាប់មួយសោតមិញណា ថាមិនសម្លាប់ no killing no stealing អី misconduct អីទាំងអស់ហ្នឹងនៅពេលហ្នឹងគាត់មិនមែនទៅចង់ធ្វើអាហ្នឹងទេប៉ុន្តែគាត់ស្ដាប់ទៅគាត់យល់យល់ថាអូសម្លាប់នេះអត់ល្អឯងការលួចគេនេះមិនល្អទេប៉ុន្តែយើងនៅអង្គុយនឹងយើងមានទៅធ្វើអីថាទៅកុហកគេក៏អត់ល្អទៅផឹកស្រាក៏អត់ប៉ុន្តែពេលហ្នឹងយើងមិនមែនកំពុងផឹកទេប៉ុន្តែយើងយល់ថាអាហ្នឹងវាអត់ល្អអញ្ចឹងក៏យើងបដិញ្ញាចិត្តថាតាំងពីថ្ងៃនេះទៅអញអត់ធ្វើទេអា5ហ្នឹង អានឹងហៅថាសមាទានវិរតិនឹងដែលយើងស្ដាប់យល់យើងសមាទានពីប្រសងឬក៏ស្អីនោះណាប៉ុន្តែមួយទៀតកើតពីបញ្ញាខ្លួនឯងអត់មានណាប្រាប់ទេចឹងមកនិច្ចសិលហ្នឹងព្រះអង្គសម្ដែងថាជានិច្ចសិលអត់ប្រពុតក៏វាមានដែរអាហ្នឹងនឹងអត់ប្រពុតក៏មានដែរកាលព្រះអង្គនៅជាពពុទ្ធស័ក្តិអីហ្នឹងមានប្រពុត ណានៅជាមនុស្សធម្មតាប៉ុន្តែវាគិតទៅវាឃើញ ថាសម្លាប់វាអត់ល្អឃើញទេអានឹងវាកើតភ្លាមភ្លាមឧទាហរណ៍ថាអត់ដែលនឹកថារឿងសិលហ្នឹងមិនទេមិនដែលនឹកអីស្រាប់តែឃើញសត្វមួយវាលូនមកកាត់ផ្លូវចឹងឧទាហរណ៍ថាសត្វទន្សាយមួយចុះហើយយើងកំពុងតែឃ្លានផងចង់យកទៅធ្វើម្ហូបផងរៀបរៀបទាំងចាប់យកវាស្រាប់កលេចទៅឃើញកូនវា នឹកឃើញថាបើវ័យមេវេស៊ីទៅកូនវារស់មិនកើតហ្នឹងហើយអាគិតភ្លាមភ្លាមភ្លាមភ្លាមបែបហ្នឹងហៅថាសម្បត្តវិរតិសម្បត្តមានន័យថាដល់ព្រមភ្លាមភ្លាមហ្នឹងឯងសិលយើងរហងៃយើងជាប់ទៅជាមួយ អាទី1អា form ទី1គឺទៅសមាទានហើយបើមែនទេវាមិនមែនជាតួសិលទៀតថ្ងៃសិលត្រូវទៅវត្តហ្នឹងគ្រាន់តែជាទម្លាប់ អត់ទាំងយល់ថាសិលនឹងជាស្អីដែលឮចាស់ចាស់ថាបួយមាត់បត់ដុំដៃអត់សម្លាប់ទេប៉និតដើរឃើញត្រីធ្វើភ្លេចកសែងអានឹងគុំតតោះតែអញកាន់សិលចិត្តគុំតតោះតែអញសិល8ហើយទេហ្នឹងហើយអានឹងវាអត់មានចេតនាទាំងពីរហ្នឹងអត់ជាចេតនាសិលទាំងអស់ ចេតនាដោយសមាទានក្តីចេតនាដោយតាំងចិត្តខ្លួនឯងក្តីអត់ទាំងអស់ទេវានៅតែទម្រង់ថាជាអ្នកកាន់សិលនៅតែទម្រង់នៅតែឈ្មោះទេតែសិលមែនទែនវាអត់កើតទេហើយនៅក្នុងតួអរិយមគ្គអង្គ8ហ្នឹងមានតួសិល3នៅក្នុងហ្នឹងស្រេច automatically នៅតែវាកើតដូចជាសម្មាវាចាសម្មាកម្មន្តៈសម្មាអាជីវៈឃើញទេសំដីត្រូវការងារត្រូវចិញ្ចឹមជីវិតត្រូវ ហើយអ្នកស្ដាប់ធម៌ទាំងអស់ហ្នឹងអត់ដែលទៅអ៊ីម៉ាំងផនទេឬក៏ទៅឧកាសមយ៉ាងហ្នឹងប៉ុន្តែពេលហ្នឹងអា wisdom ហ្នឹងវាកើតបញ្ញាហ្នឹងវាកើតយល់ថានេះអាក្រក់នេះល្អឃើញដល់អាធម្មជាតិពិតពិតហ្នឹងណាមិនឃើញនៅក្នុងអ្នកដតីទេឃើញនៅក្នុងហ្នឹងហ្មងអញ្ចឹងបានរាល់ការឃើញសច្ចធម៌ទាំងអស់គឺត្រូវតែប្រព្រឹត្តទៅព្រម ដោយសិលសមាធិបញ្ញា នៅក្នុងអង្គនៃអង្គ8ហ្នឹងមានអានឹងគ្រប់ហ្មងឃើញទេសមាទិដ្ឋិសមាសង្កបៈទូបញ្ញា សមាវាចា សមាកម្មន្តៈសមាអាជីវៈទូសិលសមាសតិសមាវេយមៈសមាសមាធិជាសមាធិនៅពេលដែលវាកើតឡើង មកកផ្លេវាហ្នឹងកើតមកអាអាពេលវាកើតមកកផ្លេហ្នឹងហៅថា សមុច្ឆេតវិរតិជីវិរតិដែរក៏ប៉ុន្តែវាដល់ព្រមដល់ពេលវេលាដែលបញ្ញាកើតឡើងកាត់ផ្ដាច់ឈឹងហ្មង ហ្នឹងហើយអញ្ចឹងអឺការខុសគ្នារវាងបព្វជិតហើយនឹងកុហកហ្នឹងខុសគ្នាត្រង់ថាខុសគ្នាពីរត្រង់ថា ទី1លោកខុសគ្នាដោយវិន័យដោយវិន័យណាបញ្ញាអត់ខុសគ្នាទេហើយទី2គាត់ថាលោក ការងារវាតិចក្នុងការរញចាំជីវិតអីចឹងទៅមានពេលវេលាក្នុងការរៀន ហើយនឹងបដិបត្តិច្រើនប៉ុន្តែបើនិយាយពីសច្ចធម៌អត់ដែលខុសគ្នាទេ អត់ខុសគ្នាអញ្ចឹងបានជាព្រះអង្គទៅសំដែងធម៌ព្រះអង្គតែងសំដែងតាមលំដាប់ហៅថាអនុពពីកថាអនុពពីកថានឹងសម្រាប់អ្នកមុនដំបូងព្រះអង្គពីសំដែងពីទៀនឲ្យមនុស្សនឹងរៀនធ្វើទៀនដំបូងណាមេរៀនដំបូងព្រះអង្គក៏សំដែងពីអានិសង្ឃដែរតែមិនមែនចប់ទេណាមិនចប់ប៉ុណ្្នឹងទេណារួចទៅបានព្រះអង្គថាប៉ុណ្្នឹងវាអត់ទាំងគ្រប់គ្រាន់ទេត្រូវមានសិលវាពិសិលអញ ហើយបានព្រះអង្គនិយាយពីអានិសង្សរបស់ទានហើយនឹងសិលហ្នឹងវាអាចឲ្យបានសម្បត្តិមនុស្សឬក៏សម្បត្តិទេវតាអីចឹងទៅសង្សកកថានិយាយពីសបាយថាកាលណាធ្វើទៅវាបានអានិសង្សដល់ទៅបានអានិសង្សព្រះអង្គសម្ដែងមួយទៀតអំពីរួចពីសង្សកកថាហ្នឹងព្រះអង្គនិយាយពីទោសរបស់កាមម្ដងអានឹងទាំងអស់សិតតែអារម្មណ៍របស់ កាមទាំងអស់សិតតែ ជាទីប្រាថ្នានៃការជាប់ចម្ពាក់ចម្ពាក់ច្រើនទុកច្រើន ឃើញព្រះអង្គបើកវាឲ្យព្រះអង្គបញ្ចប់វាវិញមិនមែនបដិសេធទាំងស្រុងទេព្រះអង្គសំដែង ទាញយើងសិនពីព្រោះជួនកាលយើងអត់តន់ចេះធ្វើទានអត់ចន់ចេះលះអំពើអាក្រក់ស្អីស្អីហ្នឹងអត់មាន គ្រឿងលំដូចថាលួង ចិត្តខ្លះមនុស្សវាអត់ចេញវាអត់ចេញពីតំណឹងឧទាហរណ៍ថាបុគ្គលដែលបំពេញបុណ្យហើយអីអីចឹងទៅលុះទៅកាន់សុគតិភពប្រៀបដូចជាបុគ្គលទំលាយឆ្នាំងដីកាន់យកឆ្នាំងមាស ចឹងអាមនុស្សវាមានលោភៈស្រាប់វាចាប់ចាប់យកចាប់ឯងថាជាតិមនុស្សនេះដូចដីដោយបានទៅទេវតា ដូចមាសអញ្ចឹងហ្នឹងចាប់ផ្ដើមលែងអាមនុស្សនេះខ្លះប្រាថ្នាស្អីថ្មីប៉ុន្តែទីបំផុតព្រះអង្គតាមទៅពង្អាប់អានឹងទៀតពង្អាប់អាមាសនឹងទៀតឲ្យមនុស្សចេញពីអានឹងទៀតពីព្រោះអីពីព្រោះសម័យនោះសាសនាច្រើនណាស់ដែលដឹកនាំថាស្លាប់ទៅទៅនៅមួយព្រះស្លាប់នៅទៅនៅឋានសួគ៌ ចឹងព្រះអង្គក៏សំដែងពាក្យអឋានសួគ៌នឹងដែរទីបំផុតព្រះអង្គទៅប្រអប់អឋានសួគ៌នឹងទៀតយល់ទេតែយើងអ្នកធ្វើបុណ្យរាល់ថ្ងៃវាជាប់តែមួយកណាត់ជាប់អវៈដបងណាធ្វើអានិសងនឹងលើកនឹងព្រះអង្គសំដែងថានឹងព្រះអង្គសំដែងហើយមិនក៏មិនមើលព្រះអង្គសំដែងឲ្យចប់ពាក្យថាអនុបពពីកថាត្រូវបញ្ចប់ដោយអរិយសច្ចធម៌ដល់ទៅចូលដល់អរិយសច្ចធម៌ទៅតតអានឹងចោលទាំងអស់បានចូលទៅរនុពៀនឃើញឃើញទេប៉ុន្តែយើងរាល់ថ្ងៃធ្វើបុណ្យវាអត់ចប់ផងទៅ នឹងបានមកកណាត់មកកណាត់នៅនឹងអីទៅមុខកុំទៅទៅក្រោយកុំទៅធ្វើបនតារឿងទៀនហ្នឹងហើយទៅមុខក៏មិនទៅ ទៅក្រោយក៏មិនទៅទាញអត់រួចឥឡូវទៅចាប់ញាតញោម100សឹង100ទីមួយគាត់យ៉ាងច្រើននឹកឃើញ ancestor របស់គាត់បានគាត់ទៅទី2សង្ឃឹមរឿងជាតិក្រោយគឺទៅមកកណាត់ដែលព្រះអង្គចាប់ដាដំបូងបន្តិចណា ហើយដល់ពេលព្រះអង្គសំដែងឲ្យឃើញទៅទីបំផុតណាឋានសួគ៌ក្តីទៅអ្នក ដែលយល់មែនទែនឋានសួគ៌ដូចឋានបិសាចចឹងដូចភិក្ខុមួយអង្គលោកកំពុងតែចម្រើនវិបស្សនាចឹងចិត្តវាស្ងប់ ស្ងល់ហើយអាយុលោកត្រូវអស់ភ្លឹបទៅចិត្តវាកំពុងតែស្អាតបដិសន្ធិជាទេវតាមកនៅពេលភ្នែនចឹងលោកអត់ទាំងដឹងថាខ្លួនលោកហ្នឹងទៅជាទេវតា ផងហាក់ដូចជានៅដដែលព្រោះលោកបិទភ្នែកចឹងទៅនេះហលុតភ្លឹប បដិសន្ធិថ្មីសុទ្ធនៅនោះរូបនេះនៅនេះអានោះនៅនោះផ្សេងឯងប៉ុន្តែស្រាប់តែលោកយ៉ាងមកវិញលោកគិតថាលោកកំពុងតែចេញពីកម្មដ្ឋានស្រាប់តែលឺសំឡេងស្រីស្រីទេវតាអីនៅអ៊ូអែពេញហ្នឹងបើកមកខ្លះគេចង់មកប៉ះចុះប៉ះឡើងលោកថាកុំប៉ះអាត្មាលោកថាកុំប៉ះអាត្មាហើយបាននាងនាងគេថាលោកម្ចាស់មិនមែនជាលោកសង្ឃឯណា ជាទេវបុត្រថាទេអាត្មាអ្នកបួសវាភ្លាមហ្នឹងណា ហើយដល់ហើយគេយកកញ្ចក់ហ្នឹងមកឲ្យមើលនេះមើលរូបលោកម្ចាស់ឃើញទៅវាមិនមែនជាលោកមែនហើយបានលោកសួរថាតើនេះជាឋានអីប្រាប់ថានេះជាឋានសួគ៌ជាឋានតាវតឹងហើយបានលោកមើលទេវតាមើលអាគ្រឿងប្រឡំកាមអីទាំងអស់មើលវាស្អាតណាស់ណា បានលោកថានេះមិនមែនជាឋានទេវតា ដែលអាត្មាធ្លាប់គិតទេ គឺជាឋានព្រាយបិសាចលោកថាបើនៅនឹងប្រកាសជាធ្លាក់ទៅរកទៅមកអញ្ចឹងទៅលោក ចម្រើនធัวទៀតបងអោនចិត្តអញនៅនឹងអត់ងើបទៅណារហូតដល់ស្លាប់មកមនុស្សវិញទៀតបដិសន្ធិជាមនុស្សបួសម្ដងទៀតបានសម្រេចព្រះអរហន្តអ្នកដែលយល់មែនទេណាឃើញឋាន ទេវតាដូចឋានព្រាយអញ្ចឹងតែអ្នកដែលអត់យល់នឹងធ្វើបន់ប្រាថ្នាទៅទេវតាហ្នឹងឯង ព្រោះអាហ្នឹងវាកាន់តែសុបាយវាកាន់តែធ្វើឲ្យសត្វលោកវាជាប់វាជាប់ខ្លាំងណាស់មើលដូចអឺនាងវិសាខានាងមិនតន់ជាព្រះរហន្តហ្នឹងត្រឹមតែសោតាទេ តែ នាងមិនដែលធ្វើបុណ្យប្រាថ្នាឋានសួគ៌ទេអត់ត្មងអ្នកណាធ្វើបុណ្យប្រាថ្នាឋានសួគ៌នាង ថាប្រាថ្នាថោកទាបអាហ្នឹងគឺប្រាថ្នាទៅសុបាយហ្នឹងទៅលេងកាមគុណពេញហ្នឹងអីអូនក៏បានស្ដាប់អូន មិនបំដាក់ខ្លាតតាមស៊ូទៅលងងាយទៅងាយទៅងាយទៅងាយឥឡូវឥឡូវខ្ញុំចង់ជំរាបសួរអ៊ំបើសិនជាងាយអ៊ំចង់ទៅអីហើយបើសិនជាលោកសង្ឃវិញបើបើ សិន ជាបដិបត្តិដើម្បីឋានសួគ៌នឹងត្រូវតោកទៀតគឺប្រព្រឹត្តទៅដើម្បីលះហ្នឹងហើយលោកភ័ក្រហ្នឹងហើយ អញ្ចឹងបានថារឿងពោឲ្យសម្បត្តិទេវតាសម្បត្តិស្អីស្អីហ្នឹងសិតតែប្រមូលទាំងអស់យើងគិតមើលទៅហ្នឹងហើយតាមសួនដល់ស្រុកដល់ចេះទៅវត្តមកអឺចឹងអនុពពាកថាផ្ដើមដោយទៀនប៉ិនយើងវាចេះតែចឹងបានអាឲ្យឈ្មោះថា baby បរិស័ទណា baby បរិស័ទមានន័យថាចេះប្រាប់ចេះធ្វើតែគេឲ្យធ្វើអីធ្វើនឹងធ្វើអីធ្វើនឹង ធ្វើតាំងពីក្មេងរហូតដល់ចាស់គាត់នៅតែ baby ចឹងហ្នឹងហើយដូចចុងបញ្ចប់ព្រះអង្គសម្ដែងពីសច្ចធម៌អញ្ចឹងបើកាលណានិយាយពីសច្ចធម៌កុំលើកឋានប្រអិនឋាន ទេវតាណា nothing មានមានទៅមានហីទៅអត់វាលែងឆ្ងល់ទៅជជែកថាឋានសួគ៌មានអត់ណាវាលែងចង់ទៅដឹងទៅទៀតណាមានក៏មានមិនមានក៏ហីណាព្រោះស្អីក៏ដោយតែមាន វាបាត់ដែរតែមានទៅវាបាត់ដែរហ្នឹងហើយហើយបើ ឋានទេវតាឋានអីហ្នឹងវាវាអស្ចារ្យវាអត់មានសេចក្តីទុកព្រះអង្គមិនចាំបាច់មកត្រាស់ដូចជាអាយុវែងរហូតដល់អ្នកបានឈាន បានអីទៅកើតព្រំអាយុរាប់កាប់ហ្នឹងក៏ព្រះអង្គថាវែងធំអាហ្នឹងអស់ពេលអស់ពេលពួកអកណៈអសម័យព្រះអង្គសំដែងតាពុទ្ធត្រាស់ធัวនៅមានស្រាប់តែទៅកើតឯណាឆ្ងាយបាត់ទៅអត់បានស្ដាប់ហ្នឹងនៅនឹងមុំតែមកវិញនេះអស់ធัวបាត់ហើយ ដូចលឺអាយុសិតតែមួយផែនដែរអាត្មាខ្ជិលមកហ៎ហ្នឹងហើយអញ្ចឹងបានណាគ្រឿងប្រឡោមទាំងអស់ហ្នឹងវាលោមបានតែមនុស្សដែរដែលទៅចាប់ដើមដបងដែលលៀបពួរលៀបពួរណាតែយល់មែនទែនឃើញថាដំណើរទៅកាន់ភពទាំងអស់ដូចដំណើរទៅចូលគុកចឹងកាន់ថាគុកហ្នឹងវាមានបន្ទប់ខុសគ្នាមានបន្ទប់ធ្វើទរណកម្មទៅទៅរੂអីចឹងទៅណា កន្លែងបន្ទប់ខ្លះទៀតជា VIP អីមិនក្នុងគុកដដែលទេវិលនៅក្នុងឯងហ្នឹងហើយដំណើររបស់ពុទ្ធគឺចេញពីគុកហ្នឹងចេញពីគុកហ្នឹងឯងហើយម្យ៉ាងទៀតការសិក្សារបស់ញាតិញោមពុទ្ធបរិស័ទហ្នឹងវាមានពីរករណីវាមិនខុសពីគេរៀនខុសទេបើសិនជាយើងរៀនថាដើម្បីជា skill ដើម្បីបដិបត្តិក្នុងជីវិតមិនចាំបាច់រៀនបត្រៃបិដកអីវាចប់ទាំងអស់នោះទេមិនមែនទេ បើយើងរៀនឲ្យវាចំចំណុចណា ដែលវាពាក់ព័ន្ធនឹងជីវិតយើងរាល់ថ្ងៃហ្នឹងតែបើថាចង់ធ្វើជា professor ចង់ធ្វើជា អ្នកមានជំនាញបញ្យលគេ អានឹងត្រូវរៀនច្រើនយ៉ាងឯងចឹងមិនព្រះអង្គទៅសំដែងធម៌ព្រះអង្គមិនយកកម្ពីទាំងអស់ទៅបរៀនគ្រប់កន្លែងមែនទេសំដែង តាមបនិស័យដូចពេទ្យឲ្យថ្នាំតាមប្រភេទជំងឺចឹងលើឈឺថ្មិញមិនឲ្យថ្នាំក្រុមពវៀនណាប៉ុន្តែចុងក្រោយគឺសច្ចធម៌ អានឹងសម្អាតចុងក្រោយគឺសច្ចធម៌នឹងមកផ្ដើមដោយបញ្យលលើកស្អីជាឧទាហរណ៍ក្ដោយស្អីជាឧទាហរណ៍ស្អីជាឧទាហរណ៍ចុងក្រោយសច្ចធម៌និយាយរឿង Buddhism is សច្ចធម៌សច្ចធម៌គឺ Buddhism នឹងឯងបើ អ្នកណាឲ្យមិនយល់ Buddhism មិនយល់សច្ចធម៌មានន័យថាមិនយល់ពុទ្ធសាសនាដូចគ្នាដែរវាមានអាតនឹងឯងដូច្នេះ try to understand ព្យាយាមយល់គឺ ជាចំណុចចាប់ផ្ដើមឧទាហរណ៍យើងដូចជាមិនចាំបាច់ទប់ខ្លួនយើងឯតាមបទពិសោធន៍របស់អាត្មាអត់ព្យាយាមទប់ឯតែព្យាយាមដឹងព្យាយាមយល់ព្យាយាមដឹងហ្នឹងទប់ឧទាហរណ៍ថាចិត្តនឹងវាចង់ទៅស្អីមួយចិត្តថាអញមិនធ្វើអញមិនធ្វើដោយអត់យល់ហ្នឹងវាបង្ខំបង្ខំខ្លួនឯងអាហ្នឹងវាអត់ល្អឯង វាល្អមកកម្រិតថងជាលក្ខណៈសិលដូចសិលដូចហាមមិនអោយប៉ះស្ត្រីអីចឹងណាណាប៉ុន្តែចិត្តនឹងវាចង់ណាណាហ្នឹងវាបានត្រឹមថ្នាក់ខាងក្រៅអ្នកសិលអ្នកវិន័យប៉ុន្តែកាលណាព្យាយាមបញ្យលទៅដល់ចិត្តឲ្យវាព្រមថាហេតុអីបើមិនត្រូវប៉ះហ្នឹងយល់ថាហេតុអីទៅទៀតនោះអាហ្នឹងបានសំខាន់ហ្នឹងហើយឧទាហរណ៍ដូចមកលើឧទាហរណ៍ងាយងាយថានៅពេលដែល attitude របស់យើងទម្លាប់របស់យើងនឹងវាកែដោយអូតូម៉ាទិកមកពីការយល់ឧទាហរណ៍ដូចជាក្មេង ដែលដំបូងឡើយអត់ដឹងថាម្ទេសពណ៌ក្រហមហ្នឹងវាហិលទេក៏នៅឃើញថាក្រហមស្មានតែឆ្ងាញ់អញ្ចឹងក៏ទៅទំពាស៊ីដោយគិតថាវាឆ្ងាញ់ប៉ុន្តែមាន experience ម្ដងដល់តែវាដឹងណាយើងមិនបាច់ហាមវាទៀតទេបែរ អញ្ចឹងកាលណាវាចេញមកពី experience ខ្លួនឯងហ្នឹងហើយបខំទៀតក៏លែងដែរណានិយាយពីដាក់ចង្កៀងភ្លើងក្មេងចង់តែចាប់ភ្លើងយើងហាមអត់ឈ្នះហ្នឹងណាប៉ុន្តែគាត់អាលាកម្ដងហ្នឹងហើយអញ្ចឹងមកថា ពាក្យថាព្យាយាមយល់មានន័យថាព្យាយាមដឹង គ្រប់យ៉ាងហ្នឹងដោយខ្លួនឯងព្យាយាមដឹងអកុសលក៏អញ្ចឹងដែរលោភៈទោសៈនៅក្នុងចិត្តរបស់យើងហ្នឹង ព្យាយាមដឹងយូរយូរយូរយូរយូរទៅទៅកាលណាយើងដឹងសតិដឹងហើយទៅជាមួយសតិនោះស្អីគេហេរិអតបៈត្រូវដឹងថាពេលសតិកើតហេរិអតបៈទៅ ជាមួយកាលណាវាវាកើតយូរទៅវាខ្មាស់បាបវាខ្ពើមបាបទៅយើងអត់ប្រឹងអត់ធ្វើទេគឺថាវាអូតូម៉ាទិកហ្មងអញ្ចឹងហ្មងហ្នឹងហើយអញ្ចឹងថាបានជាព្យាយាមឲ្យស្គាល់ថាណា ជាកុសលណាជាអកុសលនឹងឲ្យច្បាស់ little by little by little ហើយ let it go អត់ចាំបាច់ធ្វើផងអត់ចាំបាច់ធ្វើអ្វីដែលវាមកដោយមិនចាំបាច់ធ្វើវាជាធម្មជាតិរបស់យើងតែបើសិនជា ដោយ ការធ្វើឲ្យមិនយល់ឧទាហរណ៍ថាអឺធ្វើជាអ្នកទេសនាទល់កុំធ្វើខឹងឧទាហរណ៍ណាធ្វើណាដល់គេចុចចុចចុចឡើងតិចតិចតិចវាបាត់អាភ្លេចអាការតាំងចិត្តហ្នឹងមកទាំងដុំតែបើវាទៅជាយើងបើកម្រិតយើងប៉ុណ្ណាវាប៉ុណ្ណឹង អានឹងទោះបីវាផ្លាស់ប្ដូរអីក៏វាតាមបន្តិចបន្តិចឯងវាអត់ទៅណាទេដូចទឹកចឹងទូវាយើងដាក់ទៅកន្លោអំភ្លេវានឹងវិញឯងតែបើសិនតែមិនមែនជាវាអញ្ចឹងទេបន្តិចវាទៅវិញឯងវាទៅអាធិធដើមវាវិញឯងចឹងមិនអង់គ្លេសគេថាម៉េចគេថា don't pretend to be something that you are not ណាកុំព្យាយាមធ្វើអីដែលមិនមែនជាអ្នកជួបមើលតែអាត្មាទេសនាពីមុនអាត្មាព្យាយាមធ្វើតាមគេធ្វើតាមនឹងត្រង់ត្រង់ហើយវាអត់ស្រួលទេ តាមពិតវាអត់ស្រួលទេទោះបីវាធ្លាប់ ទៅអញ្ចឹងមែនប៉ុន្តែ នៅពេលដែលយើងទេសហ្នឹងយើងមាន feeling មួយយើង pretend យើង imitate imitate ថាធ្វើធ្វើឲ្យវាព្រោះធ្វើឲ្យដូចធ្វើឲ្យអីអាត្មាពីមុនគ្រាន់តែដកដើមអាត្មាធ្វើណាដឹងណាស្ដាប់អាត្មាពីមុនដឹងហ៎ប៉ុន្តែដល់មើលមើលទៅខ្លួនឯងខុសគ្នាដល់តែធ្វើតាមលំលំនឹងនៃការសម្ដែងធម៌របស់យើងខុស ខុសគ្នាពីចាប់ដើមមកកដាលមកចុងហើយលោកតាមេគេសួរទៀតដល់ពេលបកស្រាយសំណួរសលេងខុសពីដើមបាត់វាទៅជាបោះខ្លួនឯងផ្សេងណាណៃបាត់នឹងទៅមើលលោកទេសនាដូចធ្វើមួយមួយធ្វើសភាសភាភាកខ្លះហ្នឹងណានឹងនៅពេលដែលយកព្យាយាមកំពុងតែធ្វើតាមនរណាម្នាក់ហ្នឹងលោកធ្វើឡើងដូចតែទៅចុចបន្តិចចុចចុចចុចឡើងចុចចុចទៅឡើង បាត់អាដូចនឹងបាត់ចេញអាដើមមកហ្មងបាត់អាដូចចេញអាដើម តែបើវាជាធម្មជាតិអត់អីទេណាអត់អីណាអត់អីអញ្ចឹង try to understand ដូចនៅក្នុងសតបដ្ឋានព្រះអង្គសម្ដែង ថាចិត្តប្រកបដោយទោសៈព្យាយាមដឹងថាទោសៈហើយដល់គណៈដឹងថាអឺអានឹងទោសៈហិរិនឹងវាមកដែរវាមកដែរយើងអត់បង្កើតវាតែវាមកដែរវាខ្ពើមនឹងតែវាកើតឡើងច្រើនហ្នឹងវាខ្ពើមបែបហ្នឹងអញ្ចឹងយើងអត់មាន feeling ថាពិបាកទប់អីអត់ទេ មែនទេមែនពិបាកទប់អីទេហ្នឹងព្រោះវាមិនមែនយើងណាសតិហ្នឹងក៏ជាធម៌មួយវាកើតឡើងមកវាវាអស់ភ្លើងហើយហ្នឹងហើយចឹងបានណាបើយើងបង្កើតអាការសន្តានាហ្នឹងឲ្យបានមានមានប្រដាប់ឆាយមានហ្នឹងល្អ Mm-hmm. ណាដតដតចូលនេះអត់ទេអត់ទេដតដតអាក្បែរដូចនេះអូហ្នឹងហ្នឹងបំបែកឡើងមានមានទាំងទូទាំងផងបើបើមិនអត់ដាក់ blue ដូច blue ទាំងឆា blue ទាំងឆា blue ទៅមិនខាតមានទេមានច្រើនទេដាក់ blue វិញទៅមិនខាតចេញមានកន្លែងចុចឯងដាក់នេះគ្មានទេមិនដល់ទៅឆាហ្នឹងដល់ទៅឆាតែមានកលឹះវាចុចដែរ ហ្នឹងចុចមកបាច់ទៅបានមានអីទេអាត្មាក៏អត់មានអីនិយាយច្រើនទេដែរគាត់ថាទាញចំណាប់អារម្មណ៍យើងមកឲ្យយល់តម្លៃនៃធម្មសាកច្ឆាដែលយើងជួបគ្នាអាសារំលឹកគ្នាដឹងអីពិចារណាអីដូចចឹងអារីលីសអាចិត្តយើងហ្នឹងហ្នឹងហើយវាចេះតែភ្ញាក់ហ្នឹងហើយបាទបាទហ្នឹងហើយ ត្រូវហើយហ្នឹងហើយហើយចិត្តយើងហ្នឹងក៏វាស្ងប់ទៅតាមហ្នឹងដែរកាលណាយើងនឹកទៅដល់ធម្មបដិបត្តិហ្នឹងវាអត់ឈួលទេព្រោះតែខ្ញុំគិតមើលទៅវាថាពេលណាក៏យើងធ្វើហ្នឹងហើយ anytime ត្រូវទៅជីកប្រែធ្វើពេលធ្វើការត្រូវត្រូវសិល flex អស់មិនយេហ្នឹងហើយអញ្ចឹងបានសតិនិងសម្បជញ្ញដែលថាធัวនឹងមានឧបការៈច្រើនវាទល់តែនៅជាប់នឹងខ្លួនយើងនឹងឯង ហ្នឹងហើយវាមានការរលឹកហ្នឹងរឿយរឿយរឿយរឿយរឿយរឿយរឿយរឿយប៉ុន្តែយើងបើយើងលើកលើកហ្នឹងគ្រាន់តែលើកឧទាហរណ៍ជាក់ស្ដែង ថាអាត្មាអាណិតអាណិតញាតញោមយើងណាតែគាត់ចំណាយពេលតាំងពីក្មេងរហូតដល់ចាស់គាត់ធ្វើបន់ច្រើនណាដូចអាត្មាថានេះជាប់ត្រឹមតែបែកកន្លែងចាប់ផ្ដើមរបស់ព្រះអង្គសំដែងណា ជាប់ត្រឹមនឹងអ្នកឲ្យពោក៏ជាប់ត្រឹមនឹងអ្នកសំដែងក៏ឲ្យជាប់ត្រឹមនឹងដូចអញ្ចឹងគាត់ជាប់ត្រឹមនឹងមិនដឹងបន្ទោសគាត់មិនបើគេបញ្ចូលត្រឹមតែប៉ុណ្ណឹងអត់សំដែងអនុពពីកថានឹងសំដែងអត់ឲ្យជាប់ហ្នឹងហើយចឹងបានសំបីព្រះអង្គលើកជា ដកក៏ដោយលើកស្អីក៏ដោយព្រះអង្គសម្ដែងចុងក្រោយប្រកាសសច្ចធម៌ឃើញទេដំណើររបស់ព្រះអង្គចុងក្រោយប្រកាសសច្ចធម៌ ទោះបីពេលស្ដាប់នឹងមនុស្សនឹងបង្អោនចិត្តទៅតាមខ្សែរឿងជួនកាលកំសត់ទៅជួនកាលទៅសោយបុណ្យប្រមាណជាតិប្រមាណជាតិប្រមាណជាតិប្រមាណជាតិចុងក្រោយឲ្យឃើញថាអាទាំងអស់នឹងឯងជាសង្សារវត្តដែលគួរខ្លាចដែលគួររអាដែលគួររលាស់ចោលទាំងអស់ហ្នឹងហើយគឺបញ្ចប់ដោយសច្ចធម៌ហើយសច្ចធម៌ត្រូវឃើញលើនេះឯងដូចជាប្រាថ្នានៅពៀនហ្នឹងមិនដែលទៅនៅពៀនជាតិក្រោយអីទេទេឥឡូវនឹងឯងទៅស្លាប់នឹងប្រោះលែងបានហើយ ណាហើយក្នុងការពង្វែការយល់បែបហ្នឹងយើងត្រូវប្រើពេលដែរអាត្មាមិនដឹងថាត្រូវប្រើពេលអស់ប្រមាណទៀតដែរពីព្រោះអាពូឲ្យជាតិក្រោយហ្នឹងវានៅគ្រប់តវត្តហ្នឹងត្រូវគ្រប់តកន្លែងអញ្ចឹងអញ្ចឹងបានយើងមិនចាំបាច់រៀនឲ្យវាជាប់បីដកទាំងអស់អីទេបើសិនជាត្រឹមតែមកបដិបត្តិក្នុងជីវិតទីមួយស្គាល់អកុសលចិត្តហ្នឹងស្អីជាអកុសលស្អីជាបាបពិតប្រកប ស្អីជាកុសលចិត្តពិតប្រាកដហើយនឹងវិបាកខ្លះតែប៉ុណ្ណឹងពេលឃើញ ពេលឮពេលដឹងខ្លាំងដឹងរស់ដឹងផុតពេលអាដំណើរនៃចិត្តដែលវាធ្វើការហ្នឹងហ្នឹងហ្នឹង observe វាហ្នឹងចឹងឯងមានអីទៀតទេណាដូចជាបានទេ មានអ្នកចង់សួរប៉ុនខ្លាចព្រះអង្គផ្សាយតលចឹងអត់ហ៊ាននៅគ្រូយកអឺអូននៅមើលបនដែរខ្លាចអីអាបាទសួរខុសមានខុសអីទេខុសឲ្យត្រូវក្នុងโลกនេះឬគ្មានអីជួ កើតមកយ៉ាងហើយហើយស្លាប់ទៅវិញហើយដល់ពេលដែលតែស្លាប់ពេលដែលស្លាប់ហ្នឹងហើយដល់រីកើតមកវិញហ្នឹងយ៉ាងម៉េចតែដោយសារអីវាវាមានពិតមិនពិតតែថាយើងតែថាយើងមើលអាមកដៃឆ្ងល់រឿងហ្នឹងយូរអឺរឿងរឿងយើងសិក្សាពីពាក្យថា 3យ៉ាងដែលជាវិបាកមានពាក្យថាបដិសន្ធិចុភវាំងហើយនឹងចុតិអញ្ចឹងវាជាដំណាក់កាលយើងសិក្សាពីចុតិហើយនឹងបដិសន្ធិដែលឈ្មោះថាបដិសន្ធិនឹងដោយសារវាមានអចុតិយើងសិក្សានៅក្នុងគម្ពីរបឋានអានឹងវា ជាអនន្តរបច្ច័យដល់បដិសន្ធិប៉ុន្តែការមាននោះមិនដូចមនុស្សយល់ទេ មិនដូចអ្នកជឿសាសនាទាំងឡាយនឹងយល់ទេវាមានក៏ពិតមែនក៏ប៉ុន្តែវាជារបស់ ថ្មីសុទ្ធបណ្ដាលមកពី energy ចាស់កម្លាំងចាស់វាបង្កើតអាថ្មីប៉ុន្តែអាថ្មីនឹងថ្មីសុទ្ធមិនមែនអាចាស់ដូចស្មាធ្លោឧទាហរណ៍អឺផ្លែដូងយើងមិនដាំដាំពូជវា ដែលពូជដែលដាំហ្នឹងដូចជាកម្មដែលយើងធ្វើរាល់ថ្ងៃហ្នឹងចឹងវាសំណាក្រោយមកយើងដាំទៅវាដុះជាដើម ហើយវាផ្លែថ្មីដល់ផ្លែថ្មីសួរថាអាផ្លែ ថ្មីនិងអាផ្លែចាស់ហ្នឹងតែមួយរត់ទៅផ្លែឬក៏ different different អាចាស់បាត់អស់លីងអាថ្មីនេះថ្មីសុតដូចជាតិយើងជាតិនេះជាតិថ្មីសុតណាជាតិមុននឹងនៅណាទេថ្មីសុតគឺថ្មីឥឡូវនឹងត្បងណា ប៉ុន្តែវាមានសន្សំអា energy ជាជាអំណាចកម្មហ្នឹងមកតតតតតតតជាអន្សំបានតែឧបនិស្ស័យអន្សំបាន តែអធិស្រ័យអីចឹងប៉ុន្តែអាភ្នែកទៅជាជំនន់ដាត់កាអីទាំងអស់ថ្មីទាំងអស់អត់មានយូរអីបន្តិចពីជាតិមុនមកតែអត់មានទេអត់មានសោះហ្មងប៉ុន្តែដោយសារយល់តនឹងអត់ច្បាស់បើវាកើតសាសនាច្រើនណាស់ហ្នឹងយល់ថាម៉េចយល់ថាពេលស្លាប់ហើយ មានពលឹងចេញទៅកើតទៀត មានវិញ្ញាណស្ទុះពីកាយមានពលឹងទៅកើតទៀតទៅទៅកើតឯនេះទៅកើតឯនោះដូច្នេះមនុស្សនោះវាគិតតាមអាពាកហ្នឹងអញ្ចឹងបើចេះខ្វល់ខ្លួនឯងងាប់ទៅកើតឯណាហ្នឹងវាខ្វល់ខ្វល់អញទៅកើតឯណាទេអញតន់ងាប់ផងហ្នឹងបានចេះតែខ្វល់ហ្នឹងរហូតដល់គេអះអាង ថាស្លាប់ទៅកើតជាមួយ ព្រះ វិញ្ញាណទៅនៅមួយព្រះចេះតែកើតពេញពិភពលោកអញ្ចឹង អាដំណើរហ្នឹងមាននៅក្នុងរឿងបីដកលេខមកដូចជា20ប្រហែលនេះបាយាសិរិជញ្ញៈសោតហ្នឹង debate រឿងហ្នឹងស្ដេចហ្នឹងគាត់ថាគាត់មិនជឿថាមានជាតិថ្មីឯងពីព្រោះអីគាត់ពិសោធន៍គាត់ពិសោធន៍ថាគាត់ចាប់បានចោលមុននឹងសម្លាប់ចោល ឲ្យចោទៅផ្ដាំអើឲ្យផ្ដាំ Thunderbird ឯងទៅកើតនរុអីឲ្យមកប្រាប់ផងអឺមួយទៀតទៅឲ្យបើកើតឋានសួគ៌ឲ្យមកប្រាប់ផងវាមិនដែលឃើញមកសោះអឺហើយមួយឧទាហរណ៍ច្រើនណាក្នុងនឹងថាចាប់ចោលបានយកមកសម្លាប់ហើយបិទឲ្យជិតស្ងោកុំឲ្យវាហោះព្រលឹងចេញ តាមណាចាំមើលវាទៅកើតតាមណាហើយដល់ពេលស្ងោក្តៅទៅងាប់គ្មានឃើញចេញតាមណាផង ប៉ិនកមារកាសវៈលោកបកែពយលអាត្មាសរសើរបញ្ញាលោកលោកបកែពយលសួរថាធម៌ព្រះពុទ្ធតែមួយហេតុអ្វី ចាំបាច់បែងចែកនិកាយតើនិកាយបែងចែកដោយព្រះពុទ្ធឬក្រោយ ពេលព្រះពុទ្ធបរិនិព្វានហ្នឹងហើយឆ្លើយ ខាងសំណួរចុងមុនថា និកាយមាន ក្រោយពុទ្ធបរិនិព្វានបាទកាលព្រះបរមគ្រូព្រះអង្គគង់នៅនឹងព្រះអង្គមិនអនុញ្ញាតឲ្យមាននិកាយទេ ដោយទេវទត្តនឹងចង់បំបែកនិកាយតាំងពីព្រះអង្គគង់នៅម៉េះដែលនាំភិក្ខុប្រមាណ500អង្គចេញទៅបកផ្សេងហ្នឹងគឺទៅបង្កើតនិកាយផ្សេងឯនោះក៏ប៉ុន្តែ ពុទ្ធប្រមគ្រូព្រះអង្គមិនឲ្យបង្កើតទេនិកាយនោះកំបែកជាក្រុមជាក្រុមអញ្ចឹងព្រះអង្គអត់ឲ្យបែកគ្នាទេបានប៉ុន្តែហាមមិនក៏នៅហាមមិនបានដែរទេវតាត់នៅតែនាំទៅដល់តែបានបើនៅក្រោយមកព្រះអង្គបញ្ជូនព្រះសិរីបុត្រនិងមោគលានទៅហៅភិក្ខុទាំងអស់នោះមកវិញ ទៅសំដែងទៅបយលរហូតដល់វិខទាំង500អង្គហ្នឹងបានសម្រេចគុណធម៌អស់ទៅក៏ចាកចោលទេវតតមកវិញមកហើយរហូតដល់ចុងក្រោយទេវតតធ្លាក់ខ្លួនឈឺក៏វិលមករកព្រះអង្គវិញដែរប៉ុន្តែមកមិនដល់ក៏អស់បជនតាមផ្លូវទៅអញ្ចឹងនិកាយហ្នឹងក៏គ្មានទៀតទេអញ្ចឹងបើតាមន័យនេះគឺពពុទ្ធមិនអនុញ្ញាតឲ្យមាននិកាយទេកាលនោះណា Mm-hmm. ប៉ុន្តែក្រោយមកដោយសារគំនិតខុសគ្នា ការយល់ខុសគ្នាវាជាបែងចែកទៅចឹងនិកាយនិកាយប្រែថាម៉េចប្រែថាពួកប្រែថាក្រុមប្រែថាបកហ្នឹងឥឡូវនិកាយយើង នៅខ្មែរយើង មានតែប្រមាណមានតែមហានិកាយធម្មយុត្តនិកាយ និងមហានិកាយ នៅប្រទេសផ្សេងផ្សេងទៀតមាននិកាយផ្សេងផ្សេងគ្នាទៀតសរុបទៅ Buddhism ហ្នឹង មាននិកាយជាង10ទៅហើយយើងស្គាល់មិនអស់ផងសួរតើហេតុអីបានកើតនិកាយមូលហេតុដែលបង្កើតនិកាយហ្នឹងមកពីអត់រៀនបត្រៃបិដកមករៀនបត្រៃបិដកអត្តកថាហ្នឹងឲ្យដូចគ្នា នឹងដូចដូចនិយាយអញ្ចឹងថាធัวពុទ្ធតែមួយបើរៀនធัวពុទ្ធតែមួយមានអីប៉ុណ្ណាតែរៀនធัวគ្រូដល់គ្រូអញយូយូយូល្បីល្បី ទៅឈប់មើលទៅកម្ពីទៅទៀតគ្រូនឹងឈប់អាំងកម្ពីឈប់អាំងពពុតទៅគ្រូនៅវាប្រកែទៅវាទៅតាមគ្រូអស់ទៅទៅជានិកាយមួយទៅអាហ្នឹងវាចាក់ជាងមើលមើលរាល់ថ្ងៃអ្នកតាមគ្រូអ្នកតាមអ្នកល្បីអ្នកតាមអ្នកដឹកនាំមានដែល អាន3ដកចប់ទេអត់ទេទៅតាមតែអ្នកដឹកនាំរបស់គាត់ហ្នឹងវិលតលិចតលិចតកាតកាតអាហ្នឹងជាមូលហេតុបំបែកនិកាយព្រោះនិកាយឲ្យតែមានអ្នកគ្រប់គ្រងច្រើនវាទៅហើយវាទៅហើយអញ្ចឹងបាននៅក្នុងអត្តកថាលោកពយល់ថា សិស្សគប្បីគោរពគ្រូឲ្យដូចទេវតាគោរពព្រះអិនអញ្ចឹងត្រូវតែគោរពគ្រូមានឧបការៈក្នុងការបរៀនក៏ប៉ុន្តែកុំឲ្យងប់ជ្រប់ទៅគោរពគ្រូនឹងជាងបរតនត្រ័យរឿងបកាននិកាយមកពីគោរពគ្រូជាងបរតនត្រ័យភ្លេចព្រះភ្លេចពុទ្ធភ្លេចគ្រូដើមវាមានតែគ្រូអញនឹងមកយូរយូរទៅគ្រូអញនឹងខ្លាំងជាងព្រះទៅទៀត ភ្លៀងព្រះសម្មាសម្ពុទ្ធហើយជាងការទៅគ្រូនឹងគាត់និយាយតែពាក្យខ្លួនគាត់ហើយប៉ិនគាត់លើកពាក្យព្រះមកអាងទៅអាសិស្សហ្នឹងក៏គ្មានបានទៅសិក្សា ទៅស្រាវជ្រាវអីតាមគម្ពីរដីកាអីដែលព្រះរហន្តលោកចងក្រងមកអត់ជាប់ត្រឹមគ្រូហ្នឹងទៅគិតទៅសំហេតុផលសំហេតុផលត្រឹមគ្រូហ្នឹងទៅអាហ្នឹងវាទៅជានិកាយមួយទៀតទៅហ្នឹងហើយ បើរៀនបីដល់អត្តកថាតែមួយទាំងអស់តែគ្នាសំបីការប្រព្រឹត្តខុសគ្នាតិចតួចក៏អត់បែកនិកាយកើតដែរយ៉ាងច្រើនយល់ខុសគ្នាតិចតួចព្រោះយកគោលតែមួយប៉ុន្តែរឿងបែកនិកាយហ្នឹងមិនមែនមិនកាន់យកតាមកម្ពីដីកាជាធំទេអត់ទេគឺកាន់យកតាម គ្រូកាន់យកតាមអ្នកល្បីមនុស្សយើងដំបូងចឹងយកធោព្រះយកមកនិយាយនិយាយនិយាយនិយាយយូយូយូយូយូ ដល់មានអ្នកគ្រប់គ្រងច្រើនតតព្រះចោលអញម្ដងតែម្ដងអញនាំធ្វើចេះនាំធ្វើចុះទៅ អ្នកមករៀនមាន បានយកព្រះមកនិយាយណាសំបីតការបដិបត្តិធម៌ហ្នឹងក៏ចឹងដែរអាត្មានិយាយមួយអ្នកបដិបត្តិធម៌ដូចច្រើនអាត្មាយកពាក្យព្រះយកមកនិយាយមានអាណាស្ដាប់គាត់ថាគ្រូគាត់និយាយចេះយូរយូរទៅគាត់ថាអាត្មា មិនយល់ផ្លូវក្នុងទៅទៀតគាត់អ្នករៀនផ្លូវក្នុងគាត់ដឹង ដល់យើងអ្នកមិនបដិបត្តិដោយគាត់គាត់ថាផ្លូវក្រៅហ្នឹងម៉ែសួរចេះពីណាចេះពីគ្រូគាត់ហ្នឹងច្បាស់ទេថាព្រះសម្មាសម្ពុទ្ធសម្ដែង ថាអញ្ចឹងបើទៅដកឲ្យមើលទៀតក៏ថាំងគ្រូកណាមដែរបរៀនចឹងផងឃើញទេតតព្រះចោលបាត់ហ្នឹងឯងតាមគ្រូតែតាម គ្រូយោបែកនិកាយនេះនិកាយនោះនិកាយនេះមិនតែប៉ុណ្្នឹងឯងនៅច្រើនទៀតនៅច្រើនទៀតឲ្យតែមិនរៀន ឲ្យតែមិនរៀនតាមបៃដកអត្តកថាហ្នឹងគង់តែបែកទេនឹងចឹងចឹងរឿងបកើតមានហេតុចឹងណាមានហេតុចឹងឯងយើងក៏ទប់មិនក៏មិនកើតដែរមនុស្សវាមានការជាប់ជាពាក់មានការស្រឡាញ់មានការគោរពគ្រូរបស់ខ្លួនឯងហ្នឹងវាធ្វើម៉េចវាចឹងហើយ ហើយមួយទៀតនេះឈ្មោះជា UA សូមលោកគ្រូជួយពន្យល់ជាតិរបស់ចិត្តទាំង4ឧទាហរណ៍កុសលជាតិ21ឬក៏37មានអ្វីខ្លះនៅថ្ងៃស្អែកពេលរៀនតាម Zoom កណាចាំរៀនតាមនឹងអញ្ចឹងមិនតាន់សួរពេលនេះទេណារៀបមេរៀនវាទៅតាមលំដាប់របស់វា 21យើងនិយាយសង្ខេបដល់37ហ្នឹងនិយាយដោយពិស្ដាអញ្ចឹងណាអឺខ្មារាប់ឲ្យបន្តិចទៅកុសលហ្នឹងមានមហាកុសល8អនកម្មវចរៈកុសលហើយមហាកតកុសល9 8និង9 17 17បូកនឹងលោកតរៈកុសល4វាត្រូវ21ណានិយាយដោយសង្ខេបសង្ខេបហ្នឹងដោយសារมันបូកมันគុណជាមួយឈានប៉ុន្តែបើព្រះអរិយបុគ្គលដែលលោកសម្រាប់ឈានអញ្ចឹង4ហ្នឹង1 1គុណនឹងឈាន5ទៅហ្នឹង4 5ដង20អញ្ចឹងយើងដក4ហ្នឹងចេញវិញកុសលលោកតរៈកុសល4ហ្នឹងត្រូវរាប់ ថាជាលោកតរៈកុសល20 គុណតាមឈាន5អញ្ចឹង20បូកនឹងមហាកុសល8និងមហាកតកុសល9មកវាត្រូវជា37ហ្នឹងជាកុសលជាតិប៉ុណ្្នឹងឯងប៉ុន្តែពេលយើងរៀនបន្តបន្តទៅបានកាន់តែច្បាស់សុជាតិជេហោ អឺសួរថាតើគួរពិចារណាបែបណាដើម្បីកំណត់ដឹងពីសេចក្តីទុក្ខជាបឋមហ្នឹងគឺស្គាល់ទុក្ខហ្នឹងជាអ្វីអ្វីជាទុក្ខហ្នឹងហើយត្រូវស្គាល់ទុក្ខសិនចាណាបែបណាដើម្បីដឹងថាដឹងអំពីសេចក្តីទុក្ខគឺត្រូវរៀនថាតើស្អីជាទុក្ខពិតប្រាកដ ទុកពិតប្រកបមិនមែនតែរឿងទឹកចំនួនមិនមែនតែរឿងភ្លើងឆេះផ្ទះមិនមែនតែរឿងអឺគ្រោះថ្នាក់ចរាចរណ៍មិនមែនតែរឿងពេលយើងឈឺមិនមែនតែរឿងពេលយើងស្លាប់ទេ របស់ដែលជាតួទុកពិតប្រកបហ្នឹងគឺបញ្ញខណ្ឌហ្នឹងតែម្ដងតួរូបវេទនា សញ្ញាសង្ខារវិញ្ញាណណា ពូបញ្ញខណ្ឌហ្នឹងហើយបញ្ញខណ្ឌហ្នឹងអត់មានបញ្ញខណ្ឌអ្នកមានអ្នកក្រអឺបញ្ញខណ្ឌពីលបណ្ឌិតទេគឺថាបញ្ញខណ្ឌទាំងអស់ហ្នឹងជាទុកទាំងអស់តួបញ្ញខណ្ឌហ្នឹងជាទុកទាំងអស់ព្រោះអីព្រោះតាំងនៅមិនមិនមិនតាំងនៅតាមអំណាចព្រោះវាកើតពីបច្ច័យរបស់នៅកើតពីបច្ច័យវាត្រូវអស់ទៅវិញពេលអស់អំណាចបច្ច័យរបស់វា ហើយប្រកបបជាអត់បានទើបហៅថាអនត្តាណាអញ្ចឹងអញ្ចឹងតលពិចារណាឃើញអាកំពុងតាដេកលក់នឹងຕົកទៀតកំពុងតាសើចនឹងຕົកទៀតកំពុងសបាយកំពុងតាជួបកំពុងតាបានហ្នឹងសិតតែຕົកទាំងអស់ຕົកនេះមិនមែនប្រែថាលំបាកទេមិនប្រែថាលំបាកទេប្រែថាវាអត់នៅຕົកຕົកហ្នឹងថាថា ការសោយអារម្មណ៍ទាំងអស់សិតទៅទុកហ្នឹងមានន័យថាវានៅអត់កើត វាតាំងនៅអត់កើតបានហៅថាទុកហ្នឹងដំណើរនៃធម្មជាតិដែលតាំងនៅដដែលអត់កើត ដំណើរនោះហៅថាទុកចឹងបានមែនពេលខ្លះប្រែទៅអង់គ្លេសប្រែទៅ suffering ហ្នឹងក៏វាមិនត្រូវបាន suffering វាបានស្អីដែល suffer ទៅវា pain វាអីចឹងវាឈឺអីចឹងប៉ុន្តែមិនដឹង គេប្រែមកក៏យកពាក្យថា suffering អញ្ចឹងប៉ុន្តែបើទុកក្នុងភាសាបាលីនេះមិនមិនទល់ពិបាកទេអាសោចនឹងទុកដែរតួសើចតួសបាយវងអតតិញណយជាមួយចៅនឹងពងទុកដែរព្រោះវានៅអត់កើនកំពុងតែកំសានកំពុងតែជិះឡានកំពុងតែទៅជិះអាស័យវើវើ ថាសបាយណាស់ហ្នឹងក៏កំពុងតែប្រែប្រួលកំពុងតែវិនិច្ឆ័យដែរ Mm-hmm. ហ្នឹងហើយចឹងត្រូវសិក្សាអំពីទុកនឹងឲ្យច្បាស់សិនបានទៅពិចារណាឃើញទុកនឹងកើតកណែមានសំណួរមួយ ពាក្យថាបច្ច័យកើតឡើងសូមលោកម្ចាស់គ្រូជួយបកស្រាយព្រោះកណែមិនតន់យល់ពីពាក្យថាបច្ច័យបច្ច័យនេះយើងនិយាយ ពីរបែបបើបច្ច័យនិយាយក្នុងវិន័យជារបៀបវិន័យជាបញ្ញត្តិក្នុងវិន័យគឺសំដៅទៅលើរបស់ដែលជាតម្រូវការសម្រាប់ជាតម្រូវការរបស់ជីវិតហៅថាបច្ច័យឧទាហរណ៍ថា យើងរស់នៅយើងត្រូវស្លៀកពាក់ជាបព្វជិតនឹងត្រូវការមានជីវរចឹងជីវរនឹងជាបច្ច័យមួយហៅថាចៃវរៈបច្ច័យអញ្ចឹងជីវរនឹងគឺជាតម្រូវការរបស់ជីវិតយើងនឹងហើយអឺទី2យើងមិនអាចរស់នៅដោយ អត់មានអីបរិភោគបានទេអញ្ចឹងអ្វីដែលសម្រាប់បរិភោគឲ្យជីវិតរស់នឹងឯងហៅថាបិណ្ឌបាតបច្ច័យអញ្ចឹងបិណ្ឌបាតគ្រឿងហូបចុកដែលជា តម្រូវការរបស់ជីវិតនឹងនឹងហៅថាបិណ្ឌបាតបច្ច័យអទី3យើងត្រូវក្តៅត្រូវល្ងាត្រូវខ្យល់មិនបានយើងត្រូវការទីលំនៅឋានសេនាសនៈ ចឹងលំនៅឋានសម្រាប់ប្រក់បិទបាំងការពារក្តៅការពារតិចរបបមុខខ្យល់ឬក៏ការពារសัตว์កាចសัตว์អីចឹងទៅហៅថាសេនាសនៈបច្ច័យរស់នៅត្រូវការថ្នាំកាយរោគអញ្ចឹងអាថ្នាំសម្រាប់ព្យាបាលរោគនោះជាតម្រូវការរបស់ជីវិតដែរហៅថាគិលានភេសជ្ជៈបច្ច័យនឹងនិយាយតាមវិន័យ ជាបញ្ញត្តិរបស់ប្រើប្រាស់ប៉ុន្តែបើនិយាយបច្ច័យនៅក្នុងសភាវៈនៅ ក្នុងធម្មជាតិមានន័យថាស្អីដែលវាឧបការៈដល់ស្អីមួយទៀតនឹងហៅថាបច្ច័យវាឧបការៈដល់ស្អីមួយទៀតកើតឡើងឧទាហរណ៍ថា ពេលយើងឃើញអញ្ចឹងចិត្តឃើញហ្នឹង ទាល់តែមានអីជាបច្ច័យទាល់តែមានតួក្របភ្នែកនេះតួបស្រីភ្នែកនេះជាបច្ច័យជាវត្ថុនិស្សយបច្ច័យណាបើវាអត់មានតួបស្រីជាចក្ខុប្រសាទរូបជាចក្ខុវត្ថុនឹងទេអឺចក្ខុវិញ្ញាណតួចិត្តសម្រាប់ឃើញហ្នឹងវាអត់មានអាហ្នឹងបច្ច័យមួយអាវត្ថុហ្នឹងជាបច្ច័យមួយ អឺមានតែភ្នែកហ្នឹងក៏អត់តាន់គ្រប់ដែរអត់តាន់គ្រប់បច្ច័យវាទេបច្ច័យរបស់ចក្ខុវិញ្ញាណគឺចិត្តសម្រាប់ឃើញហ្នឹងអត់តាន់គ្រប់ទេតើមានរូបជា visible object visible object ហ្នឹងគឺរូបារម្មណ៍រូបារម្មណ៍ជារូបភាពជាពណ៌ដែលអាចយើងអាចមើលឃើញហ្នឹងអញ្ចឹងដើម្បីឲ្យធាតឃើញវាកើតឡើងបានហ្នឹងវាទល់តែមានអារូបហ្នឹងមកប្រកប ហ្នឹងមានរូបហ្នឹងមកប្រកបមួយទៀតអញ្ចឹងអាតួរូបារម្មណ៍ដែលប្រកបហ្នឹងជាបច្ច័យមួយទៀតហៅថាអារម្មណបច្ច័យឃើញទេអារម្មណបច្ច័យហឹមហើយចក្ខុវិញ្ញាណវាមិនអាចកើតម្នាក់ឯងបានទេវាកើតត្រូវសហការជាមួយសម្ពយុទ្ធជាមួយនឹងចេតសិកយ៉ាងហោចក៏7ដែរមានផាសៈវេទនាសញ្ញាចេតនាឯកកតាជីវិតិន្ទ្រីមនសិការៈនឹង រួមជាមួយវានឹងឲ្យវាកើតឡើងជាមួយគ្នានឹងហៅថាសម្បយុត្តបច្ច័យហ្នឹងហើយតួចក្ខុប្រាសាទដែលវាកើតជាទីអាស្រ័យហ្នឹងវាមិនអាចទៅយកចក្ខុប្រាសាទពីម្សិលមិញឬក៏ចក្ខុប្រាសាទដែលមិនតាន់កើតមកជាបច្ច័យរបស់វាបានទេវាទល់តែចក្ខុប្រាសាទដែលកើតសកលសកលវានឹងឯង ហ្នឹងហើយអញ្ចឹងអាចខុបប្រសាទហ្នឹងវាដើរតួជាសហជាតបច្ច័យទៀតអញ្ចឹងស្អីដែលវាញ៉ាំងឧបការៈឲ្យស្អីមួយទៀតកើតឡើងហៅថាបច្ចបច្ច័យណាក្នុងន័យអញ្ចឹងអឺដូចសំឡេងអញ្ចឹងដែរឃើញណាយើងចង់លឺតួលឺនឹងតួចិត្តតែមិនមែនតួតិចទេប៉ុន្តែចិត្តនឹងវាអាស្រ័យនឹងតិចអញ្ចឹងអាតួ eardrum eardrum អ៊ីត្រាមហៅថាសោតប្រសាទរូបហ្នឹងអ៊ីត្រាមហ្នឹងវាញ័រញ័រនេះដូចនេះចឹងតែហ្នឹងដែលសំគួរដែលសំលេងទៅដល់វាប៉ះប៉ះនៅហ្នឹងអញ្ចឹងមានអានុងជាបច្ច័យឲ្យសោតវិញ្ញាណហ្នឹងកើតបើអត់មានអាហ្នឹងទេសោតវិញ្ញាណអត់កើតទេប៉ុន្តែបើមានតែអាហ្នឹងអត់មានសំលេង ទៅប៉ះអត់មានសំលេងញ័រទៅប៉ះអានុងទេក៏ សោតវិញ្ញាណសម្រាប់ឮសំឡេងហ្នឹងវាអត់កើតដែរអញ្ចឹងអាតួសំឡេងដែលធ្វើឲ្យមានភាពញ័រទៅដល់កដាស់តិចហ្នឹងតួសំឡេងហ្នឹងជាបច្ច័យមួយដែរហៅថាអារម្មណបច្ច័យនឹងតួអារម្មណបច្ច័យនឹងចឹងប៉ុណ្ណឹងជាដើមបាទនឹងរៀនបរមត្តបន្តិចទៅនិយាយពីរឿងហ្នឹងគឺអស្ចារ្យធัว អឺរូបអីរូបូរេនរៈលិនថោងអូឈ្មោះវែងមករាកេសរ CKN តើកម្មជ្ជរូប អាចតតែងឲ្យកំណើតដល់រូប ឲ្យលើសពីអាយុខៃបានទេអាយុ75ឆ្នាំកម្មជ្ជរូបវាអត់មានតកតែងអីកើតទេវាជាផលរបស់កម្មចាស់ប៉ុន្តែទោះបីជាអាយុទៅដល់80ដែលលើសពី កំណត់ធម្មតាពាក្យថា75ហ្នឹងអាយុខៃហ្នឹងគេនិយាយជា ជាមធ្យមភាគជា overall អញ្ចឹងណាវាមិនមែនតែអញ្ចឹងទេមិនមែនគ្រប់គ្នាតែអញ្ចឹងទេឧទាហរណ៍ថា អាយុខៃសម័យពុទ្ធកាល100អញ្ចឹងវាមិនមែនមានន័យថាកម្មហ្នឹងកំណត់ឲ្យឲ្យរបស់កើតពីកម្មត្រឹមប៉ុណ្ណឹងមិនមែនទេគ្រាន់តែជាមធ្យមភាគជាទូទៅហ្នឹងកំណត់វាត្រឹមប៉ុណ្ណឹង ហើយទោះបីអាយុដល់80ក៏នៅតែមានកម្មជារੂកើតហ្នឹងបានរស់កើតដូចតួចក្ខុប្រសាទអីចឹងដូចមនុស្សអាយុ80ឆ្នាំគាត់មិនខ្វាក់ណាបើភ្នែកគាត់នៅល្អគាត់មិនថ្លង់ណាគាត់នៅអញ្ចឹងតួអីដែលប៉ះផ្ទុកជាមួយនឹងវណ្ណៈរូបហ្នឹងគឺចក្ខុប្រសាទ ចុះស្អីដែលប៉ះនឹងសំឡេងឬយើងនិយាយហ្នឹងប៉ះនឹងសំឡេងបានហ្នឹងសោតប្រសាទអញ្ចឹងចក្ខុប្រសាទក្តីសោតប្រសាទក្តីសុទ្ធតែជាកម្មជារូបហ្នឹងហើយក៏ប៉ុន្តែរូបទាំងអស់ត្រូវជ្រាបថាជាអព្យាកតាធម្មេវាអត់បង្កើតស្អីវាទេកម្មជារូបផលរបស់កម្មអញ្ចឹងទៅអាហារជារូបរូបនឹងផលរបស់អាហារទៅ ឧតច្ចរូបរូបនឹងផលរបស់ឧតតទៅចិត្តច្ចរូបរូបនឹងផលរបស់ចិត្តទៅនិយាយទៅរូបវាអត់មានបកកើតស្អីទេវាជាអព្យាកតាធម្មាហើយលើសពី70ឆ្នាំក៏ដោយកម្មជ្ជរូបនៅតែកើតមានអញ្ចឹងកម្មជ្ជរូបនៅតែកើតមានមានន័យថាកម្មចាស់នឹងនៅតែបង្កើតកម្មជ្ជរូបឲ្យរស់រហូតទៅដល់ស្លាប់នឹងតម្ងដល់90ដល់100អីក៏ដោយក៏នៅតែមានកម្មជ្ជរូបដែរទៅរស់កើត Sen Savi Varilove ខ្ញុំមានចម្ងល់សួរទៅព្រះអង្គថាម្ដាយខ្ញុំកណាគាត់មាន ជំងឺឈឺធ្ងន់ហើយគាត់ពិបាកក្នុងខ្លួនទ្រាំពំបានហើយគាត់ក៏ទៀមទាសុំឲ្យកូនកូនទាំងអស់ជួយបំពេញបំណងរបស់គាត់ដោយចាក់ថ្នាំបញ្ជូនគាត់ទៅបរលោកខាងមុខថ្នាំចាក់ឲ្យស្លាប់បើយើងបំពេញបំណងគាត់ទៅយើងខុសឬទេ អឺយើងអាចប្រើថ្នាំបំបត្តិឈឺចាប់កុំបញ្ជូនអីបញ្ជូនមានន័យថាផ្ដាច់ផ្ដិលជីវិតរបស់គាត់ហើយនឹងមានថ្នាំឲ្យបាត់ឈឺអីចឹងណា មានតើថ្នាំពេទ្យថ្មធ្លាប់មើលថែលោកពុករបស់ថ្មគាត់ឈឺចាប់ដូចគ្នាហ្នឹងប៉ុន្តែយើងមានថ្នាំថ្នាំម្ដងគេដាក់ខ្លាំងតិចខ្លាំងតិចទៅហ្នឹងតាមហ្នឹងទៅ កាលណាយើងអ្នកចាក់បញ្ជូនគាត់ហ្នឹងវាចូលនៅក្នុងបាណាតិបាតបាទពេទ្យគេមានគេមាន ប្រដាប់ទាំងអស់ហ្នឹងមានថ្នាំបំបត្តិការឈឺចាប់អីវាដូចជាចូលរាងថ្នាំញៀនតិចបាទហ្នឹងប៉ុន្តែអាចប្រើបានកុំបញ្ជូនណាបើកុំបញ្ជូនអីប្រើថ្នាំបំបត្តិឈឺវិញតា បួយសុភឿនណាប្រកេតសំណួរព្រះអង្គថាការឧទ្ទិសប្រកបដោយអង្គ3 1អ្នកធ្វើជូនទៅ2ធ្វើចំពោះ អ្នក មានសិល3ញាតទទួលដោយការត្រេកអរចំណុចទី2បើ អ្នកនោះកន្លងមកអត់មានសិលល្អទេ តែពេលដែលគេជូនគាត់គាត់ក៏ទៅតែតាំងចេតនាក្នុងការរក្សាសិល តើអាចបានដល់ទៅនិយាយរួមទៅនិយាយក្នុងគណៈយើងឧទ្ទិសនឹងហ្មងទោះបីលោកលោកនឹងល្អក៏ដោយប៉ុន្តែថ្ងៃដែលយើងទៅធ្វើទៀនជាមួយនឹងលោកប្រេះប្រដាអានឹងឈ្មោះថាខ្វះអង្គអ្នកមានសិលមួយមិនតែលោកឯងប្រសក់ក៏ដែរក៏ធ្លាប់តែល្អក៏ដែរប៉ុន្តែក្នុងគណៈនោះមិនខុសពីយើងដាំដំណាំទេដីកន្លែងហ្នឹងវាធ្លាប់ល្អ10ឆ្នាំហើយក៏ដោយប៉ុន្តែថ្ងៃដាំហ្នឹងដីនឹងវាហិល ដាក់ទៅខ្លោចទៅមកអញ្ចឹងអញ្ចឹងដែលថាឲ្យចំពោះអ្នកមានសិលគឺចង់និយាយថាក្នុងពេលដែលឲ្យនឹងកំឡុងព្រោះអីបានបានចាំបាច់ចំពោះអ្នកមានសិលល្អហ្នឹងដោយសារ វាត្រូវការឲ្យម្ចាស់ទានហ្នឹងមានចិត្តល្អដែរឃើញចំពោះកាយវិការឃើញចំពោះការប្រព្រឹត្តល្អពេលហ្នឹងណា ធ្វើឲ្យយើងជ្រះថ្លាបើសិនតែពេលហ្នឹងយើងឃើញកាយវិការមិនសមទេចិត្តយើងឡើងជ្រះថ្លាបាត់ហើយ